មួយរឿងមួយរឿងហ្នឹងវាមិនចេះអស់ទេប៉ុន្តែបើយើងដោះស្រាយអាការតោះចិត្តបានអាហ្នឹងគឺអស់រឿងហ្មងរឿងអីក៏អត់មានជាបញ្ហាឲ្យយើងកើតទុកអីទៅទេអាកើតទុកហ្នឹងវានៅក្នុងចិត្តរបស់យើងវាមិនមែន រឿងហ្នឹងវាមកឲ្យយើងតោះចិត្តត្រង់ត្រង់ចឹងទៅណាមកអំពីយើងធ្វើຕົកក្នុងចិត្តដូចថាវាខុសទំនងអំពីការពិតឬយើង មិនឲ្យសិទ្ធក្នុងការកើតឡើងនៅអ្វីដែលត្រូវកើតបរមត្តធម៌នោះ នឹងយើងបរិសេធយើងតោះយើងមិនបានរលឹកដឹង អាហ្នឹងនាំឲ្យវាយខ្វល់ទៅដំណោះតោះទៅហ្នឹងយើងអប់រំចិត្តចម្រើនបញ្ញាហ្នឹងធ្វើឲ្យចិត្តយើងឆ្លាតមានសមាធិធិសម្បូរទៅដោយសតិសម្បជញ្ញៈមានយោនិសោមអ្នកសិកា សិក្សាការពិត ក្នុងគ្រប់រឿងទាំងអស់ព្រមឲ្យសិតកើតក្នុងអវ័យដែលត្រូវកើតហ្នឹងដល់អញ្ចឹងគឺអានិសង្ឃក្នុងបច្ចុប្បន្នតនពេលធ្វើឲ្យយើងព្រមជាមួយនឹងរឿងអីរឿងអីហ្នឹងសម្រាប់ត្រង់ដែលយើងមិនតោះចិត្ត ហ្នឹងហើយអញ្ចឹងគឺយើងដោះស្រាយបាន គ្រប់រឿងទាំងអស់ហ្នឹងឯងចឹងបន្តិចម្ដងបន្តិចម្ដងចឹងទៅអ្វីដែលយើងត្រូវដោះខាងក្រៅហ្នឹងដោយទៀនដោយសិលដោយសមថៈអីក៏យើងដោះតាមហ្នឹងទៅដូចថាកុំឲ្យបង្ករឿងបង្កចំនួនយើងរស់នៅដោយ ធ្វើកិច្ចការងារឲ្យជាទីពេញចិត្តដែលប្រសិជ្ជៈតោមិនទៅបន្ទុះមិនទៅបៀតបៀនអ្នករតីដោយកាយវាចាដោយចិត្តគំនិតអីចឹងណាអធិដ្ឋានចិត្តមិនបៀតបៀនអ្នករតីសំបីបន្តិចបន្តួចអីអីហ្នឹងយើង ប្រឹងធ្វើអញ្ចឹងដែលនៅមានជីវិតអាហ្នឹងគឺជាដំណោះស្រាយដែលយើងមិនបង្ករឿងមិនបង្កហេតុមិនបង្កវិវាទមិនបង្កចំនួនអីអីទាំងអស់ហ្នឹងសាងមិត្តមិនសាងសត្រូវអីអីចឹងអាហារបរិភោគណាំកែរោគអីចឹងយើងប្រើប្រាស់សិតតែជាដំណោះដោះស្រាយហ្នឹងឯង ហើយយ៉ាងទៀតដូចដែលរៀបរាប់ហើយអញ្ចឹងនឹងក្រៅតែពីយើងដោះស្រាយក្នុងបច្ច័យ4ក្នុងការរស់នៅ មានសេចក្តីអត់ធន់មានសេចក្តីជាយាមយល់ដឹងពីមនុស្សផងគ្នាដែលសិតតែមានសេចក្តីទុកលំបាកមានបញ្ហា មានសេចក្តីប្រាថ្នាត្រូវការអញ្ចឹងដើម្បី ជីវិតម្នាក់ម្នាក់ហ្នឹងយើងមើលទៅឲ្យឃើញមានការខ្វះខាត យើងឃើញឲ្យដូចថាមេត្តាករណាណាឃើញសេចក្តីទុក្ខរបស់មនុស្សទាំងឡាយហ្នឹងសពសត្វទាំងអស់ហ្នឹងសត្វតែជាអ្នកមានទុក្ខជាអ្នកខ្វះខាត ហ្នឹងហើយអ្នកកហបណៈវសេអ្នកកហបណៈវសេអ្នកហ្នឹងភ្លៀងកហបណៈហ្នឹងប៉ុន្តែអ្នកតតេកាមេសវិជ្ជតិហ្នឹងមិនមានការឆ្អែតគ្រប់គ្រាន់អីទៅទេអបัสសាទាទុក្ខាកាមាតែមានសេចក្តីសោកតិច ដីត្រេកអរហ្នឹងអបាសាទេតិចទុក្ខាកាមាហ្នឹងវាមានសេចក្តីទុក្ខច្រើនមានសេចក្តីចង្អៀតចង្អល់ច្រើនអញ្ចឹងទៅអិតិវិញ្ញាយបណ្ឌិតោបណ្ឌិតបានដឹងនៅក្នុងទោសរបស់កាមទាំងអស់ហ្នឹងអញ្ចឹងទៅលោកមិនត្រេកអរសំបីកាមគុណជាតិបដូចជាព្រះសមិទ្ធិអីចឹងចឹងទៅ សាវករបស់ព្រះសម្មាសម្ពុទ្ធនឹងត្រេកអរនឹងការអស់ទៅ នៃតណ្ហាតណ្ហខយៈរតោហោតិសម្មាសម្ពុទ្ធសាវកោណាត្រេកអរនឹងការអស់ទៅនៃតណ្ហាហ្នឹងគឺត្រេកអរនឹងព្រះនិព្វានហ្នឹងតណ្ហខយៈរតោតិនិព្វានៈរតោហ្នឹងហ្នឹងហើយហើយដែល ព្រះនិព្វានហ្នឹងមានឈ្មោះថាតណ្ហខយៈហ្នឹងគឺមកពីតណ្ហាហ្នឹងមកដល់ព្រះនិព្វានហ្នឹងនិព្វានណញ្ញហេហ្នឹងណាមកដល់ព្រះនិព្វានណាតណ្ហាហ្នឹងអាគមៈតណ្ហាហ្នឹងតណ្ហាមកដល់អាគមៈហ្នឹងឡែងខ្លះក៏ប្រែថាអាស្រ័យទៅហ្នឹងឯងតាមហ្នឹងក្នុងន័យ ដូចគ្នាទេទាំងអាគមៈដែលមកដល់មកដល់ព្រះនិព្វានហ្នឹងក៏ខយតិហ្នឹងក៏អស់ទៅតណ្ហាហ្នឹងអញ្ចឹងបានព្រះនិព្វានហ្នឹងមានឈ្មោះថាការអស់តណ្ហាហ្នឹងហ្នឹងឯងតាស្មាតាំងតណ្ហាខយោតិវិជ្ជតិហ្នឹងព្រោះហេតុនោះ បានជាតាំងហ្នឹងលិពាននោះតណ្ហៈខយោតិវិជតិហ្នឹងហៅថាអស់តណ្ហាណាគឺដើម្បីបញ្ជាក់ថាដែលព្រះនិព្វានមានឈ្មោះតណ្ហខយៈហ្នឹងមិនបានជាព្រះនិព្វានហ្នឹងមានឈ្មោះថាអស់តណ្ហាហ្នឹងដើម្បីបញ្ជាក់ណាក៏មានឈ្មោះព្រះនិព្វានហ្នឹង ឈ្មោះដែលយើងហៅទាំងអស់ហ្នឹងហៅបរមត្ត បញ្ញត្តិណាបញ្ញត្តិហៅឈ្មោះ ទៅលើនិព្វានបរមត្តហ្នឹងបញ្ញត្តិមានបរមត្តបញ្ញត្តិមានសមតិបញ្ញត្តិបញ្ញត្តិទៅលើបរមត្តបញ្ញត្តិទៅលើអ្វីផ្សេងផ្សេងដែលមិនមែនជាបរមត្តហ្នឹងណា ឲ្យសន្មត់ទៅហ្នឹងឯងអញ្ចឹងគឺបញ្ញត្តិដោយបរមត្តវាមានបញ្ញត្តិទៅលើចិត្តចេតសិករូបនៃពេលហ្នឹងឬក៏រូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងគឺហៅឈ្មោះថារូបអាពុទ្ធរូបបាទេរូបហើយឈ្មោះវេទនានេះសញ្ញានេះសង្ខារនេះចេតសិកនេះវិញ្ញាណហៅឈ្មោះបរមត្តធម៌ហ្នឹងហៅថាបរមត្តបញ្ញត្តិហ្នឹងឯង ហ្នឹងព្រះនិព្វានហ្នឹងមានឈ្មោះមិនបានហៅថាព្រះនិព្វានហ្នឹងជាវិរិយគោណាប្រច្ចារិយកៈហ្នឹងមិនហៅព្រះនិព្វានហ្នឹងថាតណ្ហខយោគឺមកពីតណ្ហាហ្នឹងមកដល់ព្រះនិព្វានត្រូវអស់ទៅហ្នឹងហ្នឹងឯងអញ្ចឹងគឺក្នុងសេចក្តីទាំងអស់ហ្នឹងក្នុងន័យដូចគ្នាទេ ព្រះនិព្វានហ្នឹងគឺនិរោធសច្ចហ្នឹងអនុបាទៈហ្នឹងហ្នឹងឯងដែលជាផលតម្រាច់របស់អរិយមគ្គចឹងវត្តដាក់ទាំងអស់ហ្នឹងឲ្យតែមកដល់ព្រះនិព្វានហ្នឹងគឺតែរលត់ណាអស់ចឹងព្រះនិព្វានហ្នឹងគឺមានឈ្មោះត្រង់រលត់ហ្នឹង ត្រង់អស់ហ្នឹងហ្នឹងហើយផ្ទុយអំពី វត្តដាក់ផ្ទុយអំពីសង្កតធัวហ្នឹងគឺជាឈ្មោះនៃព្រះនិព្វានហ្នឹងឯងតែវត្តដាក់ហ្នឹងប្រទៅជាទុកដោយកងទុកហ្នឹងអញ្ចឹងព្រះនិព្វានបរមសុខអញ្ចឹងទៅណាសង្ខារាបរមាទុក្ខាអញ្ចឹងព្រះនិព្វាននិព្វានហ្នឹងបរមੰងសុខੰងអញ្ចឹងទៅហ្នឹងឯង ហ្នឹងគឺអ្វីអ្វីដែលរលត់ដោយអរិយមគ្គហ្នឹងហើយសមុឆេតបហានៈហ្នឹងអញ្ចឹងគឺព្រះនិព្វានហ្នឹងមិនមាន ការកើតណាគេថាអនុបាទៈហ្នឹងជាផលសម្រាប់បរិយមគ្គហ្នឹងណាអញ្ចឹងបានឈ្មោះថា អ្វីអ្វីដែលជាវត្តដាក់ហ្នឹងមកដល់ព្រះនិព្វានហើយយើងយល់ពាក្យថាមកដល់ព្រះនិព្វានហ្នឹងហ្នឹងហើយអញ្ចឹងក្នុងសេចក្តីសន្មញ្ញហ្នឹងក៏រំលឹកចឹងទៅហើយបងនិតគាត់អាចបានចូលរួមអាចថា ចូលវត្ថុអីពេលថ្ងៃសៀលអីចឹងទៅណាហ្នឹងចឹងក្នុងព្រឹកហ្នឹងយើងបន្តជាដកនៅក្នុងរឿងការតបស្នងសងគុណតេតងទៅនឹងព្រះអនន្តព្រះអនន្តមានផលពីការតបស្នងសងគុណការដែលបានដឹងគុណ ព្រះបរមពោធិសត្វអីជាដើមហ្នឹងបានបំពេញកិច្ចការងារជាកុសលច្រើនណែជាមួយនឹងព្រះបរមពោធិសត្វបំពេញអភិនិហាបារមីហ្នឹងចឹងព្រះអនន្តមានបពេកតបញ្ញតាហ្នឹងក្រៃលែងទៅណាស់ណាហើយក៏បានកើតមកក្នុងប្រទេសដ៏សំគូហើយបាន ជួបជាមួយនឹងសัพរោះលើសัพរោះទាំងឡាយព្រះសម្មាសម្ពុទ្ធហ្នឹងនឹងក៏អត្តសមាបនិធិដល់ក្រៃលែងឯតតិកៈព្រះអនន្តនឹង5មុខតាកតងទៅនឹងអភិនិហាបារមីដែលក្នុងពជាដកដោយច្រើន គឺថាព្រះអនន្តជាមួយនឹងព្រះបរមពុរិស័ទនឹង ក្នុងរឿងរ៉ាវព្រះអនន្តបានចៃវរអំពីនាងនាងក្នុងព្រះរាជវាំងហ្នឹងប្រមាណជា500ផ្ទាំងនៅដែនកោសលហ្នឹងឲ្យបាន ពីពរាជាថែម500ទៀត1000អញ្ចឹងទៅក៏ធ្លាប់បានរបៀបហ្នឹងនៅឯ ខាងល្បាតអូតេនណាហ្នឹងហើយអឺ97អាហ្នឹងក៏របៀបយ៉ាងដែរចាអាហ្នឹងឃើញថាសម្បូរលេបានចៃវរហ្នឹងហើយក៏បាន ប្រគេនដល់វិខសង្ឃអង្គដតីដតីចឹងទៅហ្នឹងឯងមានរឿងរ៉ាវតាកតងនឹងការដែលព្រះអនន្តណាចែកចាយចៃវរអីដល់វិខអីដែលលោកទៅការប្រើប្រាស់គ្រាន់តែថាដើម្បី មនុស្សបំរុងដល់ជីវិតប្រព្រឹត្តព្រមចរិយធម៌ហ្នឹងឯងហ្នឹងណានឹងក៏មានរឿងរ៉ាវច្រើនហើយតកតងនឹងនៅដែនកោសលនេះមកទោះចា ខណៈមានរឿងដែលព្រះអនន្តបាននៅជ័យវរហ្នឹងហើយតេតងរឿងអ្នកមានឧបការៈគុណហ្នឹងបានព្រះពុទ្ធអង្គទ្រង់នៅការសម្ដែង នៅក្នុងពជាដកដែល កាលនៅព្រះអនន្តជាព្រះរាជាក្នុងដែនកាសីនឹងឯងហើយបានចេញទៅធ្វើសឹកសង្គ្រាម លើកហ្នឹងចាញ់ចាញ់ម៉ាំងទៅត្រូវអីអីហ្នឹងហើយក៏ព្រះអង្គអាស្រ័យព្រះទីនាំងដំរី អំរីហ្នឹងរត់រត់លឿនអំរីមានយឺតមានលឿនអីតាមសភាពនៃដំរីហ្នឹងអញ្ចឹងហើយដល់ទៅព្រះទីណាងរបស់ព្រះរាជាគឺសិតតែជ្រើសរើសដំរីដែលល្អជាងគេហ្នឹងហើយហ្នឹងហើយកងពលសេនាយោធាអីហ្នឹង រត់អត់តន់ព្រះទីណាំងរបស់ព្រះរាជារត់ផុតពីខ្មាំងសត្រូវអីអីមកក៏ចាំទទួលព្រះរាជាត្រឡប់ទៅវិញអីអីហ្នឹងអ្នកមកតាមក៏មកមកតែថាតាមរឿងរ៉ាវនេះអត់បានមកតន់មកជួបអីទេ ដែលមាន តែព្រះរមពុរិស័ទដែលព្រះអង្គ ណាបួណាជាថាបោះហើយមិនតន់ថាបានសម្រាប់ឈានសមាបត្តិអភិញាអីអីទេនៅក្រៅថាពេលដែលបរិជាស្ដេចយាងមកហ្នឹងព្រះរំពោធិសត្វក៏ទៅរកផ្លែឈើអីអីហ្នឹងគាត់ណាហ្នឹងឯង ណាហើយរាជាស្រេកទឹកទឹកខ្លាំងណាស់ហើយយើងរត់ទៅស្រេកអីចឹងទៅហានបានឆាន់បានទូទូទានអីចឹងទៅមានពេលនៅកត់នៅផ្ទះអីចឹងទៅក៏ដូចថាក្លាប់ បានឮបានជ្រាបដឹងមកថាដូចថាឆានទឹកច្រើនអីគូសំអីតាមហ្នឹងហ្នឹងឯងតែជួយក្នុងប្រព័ន្ធរាងកាយអីអីហ្នឹងហ្នឹងឯងអញ្ចឹងក៏យើងមានទឹកចេះទូទានអីចឹងទៅដល់ទៅព្រះរាជាអង្គស្រេកខ្លាំងទៅ វាសភាពនៃការស្រេកហ្នឹងវាលំបាកហើយទឹកហើយយើងស្រេកយើងឃ្លាន អីចេះបានបរិភោគទូទានទៅនឹងអឺវាលមុំត្រឹមតែថាស្រេកឃ្លានដល់ពេលបានបរិភោគទូទានអាហារភោជនអីចឹងទៅវាឆ្ងាញ់ហ្នឹងគាត់ណាហ្នឹងឯង Mm-hmm. ហើយដល់ទៅថា ការស្រេកឃ្លានហើយអត់មានអីបរិភោគទទួលទាននេះហ្នឹងហើយហ្នឹងវាលំបាកហ្នឹងដោយសត្វទេឆានអីយ៉ាងឃើញរូបភាពឯកសារសត្វអីអីហ្នឹងខែប្រាំងខែ រាំងអត់ភ្លៀងអត់ទឹកអីហើយដល់ទៅអាកន្លែងមាន ទឹកសិតតែកពើហ្នឹងទុកម្បាក់វេទនារបស់សត្វមែនទេហ្នឹងហើយនៅស្រែកមុំមុំសត្វវាដឹងដែរណាប៉ណ្ណឹងប៉ណ្ណឹងវាដឹងវាដឹងកពើហ្នឹងមិនចាំបាច់ផឹកទេថាវាអត់បានអានេះវាអត់ផឹកក៏ងាប់ដែរ ចឹងវាបថយទៅភ័យខ្លាចញើតហើយកពើហ្នឹងវាប្រកាយសងំចាំតែថាវាហក់មកវឹបមកដល់ទៅបាក់ណាហើយមាត់ប្រពន្ធណានៃចូលក្បាលសัตว์ទៅក្នុងហ្នឹងក្បាលស្វាក្បាលក្តាន់ក្បាលឆ្លុះអីហ្នឹងមកគឹបហ្នឹងទៅទាញចូលក្នុង ទឹកក្នុងភក់អីហ្នឹងទៅហ្នឹងហើយឃើញជីវិតរបស់សត្វព្រឹត្តទៅអីមិនដឹងជាប្រមាណជាតិប្រមាណកំណើតអីតាមហ្នឹងកម្មជាបច្ច័យវាមិនមែនមួយជាតិហ្នឹងរួចពីបាបកម្មអីអីណាតែរាប់រយពាន់ជាតិមានជាតិកំណើត យើងធ្លាប់ឬរឿងរ៉ាវអីដែលសម្លាប់សត្វអីអីហ្នឹងកើតទៅជាកំណើតសត្វដែល គេចិញ្ចឹមជាមពពេអីអីហ្នឹងស្មើនឹងរោមសត្វអីអីហ្នឹងណោះហ្នឹងហើយគឺរឿងຕົកតោសនិវត្តសង្សារហ្នឹងណាយើង នឹករលឹកឃើញណាវត្តសង្សារទៅតាមកម្មជាបច្ច័យហ្នឹងយើងវាចាបញ្ញវរិយមកទៀនបោសតសិលពេញបុណ្យកុសលហើយបានបញ្ញានិបរិលោកាស្មឹងបតថាហោនតបានិណាំងហ្នឹងបានតែក្តីសុខ ទាំងដែលកំពុងប្រព្រឹត្តផងសក់ដែលជាវិបាករបស់ប៉ុននឹងផងដូចយើងថាថ្ងៃក៏ឧបការៈអំពីប៉ុនដែលបានកើតមកជាមនុស្សហើយបាននៅរស់ដល់សប្ថ្ងៃហ្នឹងហើយនឹងគុណឧបការៈអ្នកមានឧបការៈទាំងឡាយហ្នឹងហ្នឹងហើយអញ្ចឹងមានតែយើង ប្រឹងប្រែងបំពេញបុណ្យកុសលឲ្យក្រៃលែងទៅនឹងឯងហើយក្រៅពីនឹងទៀតក៏យើងគូរក្សាយ៉ាងណាដោយកុសលចិត្តឬក៏ក្នុងការប្រើប្រាស់បច្ច័យ4ហ្នឹងហើយខ្លះទៀតយើងគូលះបង់ទៅដែលយើងវាមិនអាច គ្រប់គ្រងហួងហែងបាននោះទៅតាមធម្មជាតិនឹងធ្វើយ៉ាងម៉េចឲ្យយើងសុខចិត្តនឹងឯងនៅក្នុងមហាកុសលហ្នឹងបើថាមហាកុសលថ្នាក់ដែលយើងអប់រំសតិសម្បជញ្ញៈហ្នឹងឲ្យពងខ្ពស់ឡើងណាដើម្បីយើងមិនប្រកាន់មិនហួងហែងអ្វីៗឲ្យកើតទុកហ្នឹងហ្នឹងឯង ត្រូវលះបង់គឺលះបង់ទៅនឹងឯងចាមិនបានកើតទុកផ្លូវចិត្តហ្នឹងប៉ុណ្ណឹងបានហើយជាសុខហើយដោយអំណាចនៃបញ្ញាហ្នឹងសុខោបញ្ញាបដិលាភោចាណាស់ចុះចាបានដោយចំពោះនៅបញ្ញានាំមកនៅសេចក្តីសុខហ្នឹងហើយ អីរៀបរាប់ពីរឿងស្រេកទឹកហ្នឹងព្រះរាជាវាមានរឿងស្រេកហ្នឹងបានជាត្រូវរៀបរាប់បន្តិចហ្នឹងរឿងស្រេកដល់ថាមកជួបដងទឹកហ្នឹងឯងនៅក្បែរអាស្រមព្រះបរមពុរិស័ទហ្នឹងហើយ រੂអីដងរੂអីយងមិនមានអីអីចឹងទៅមានខ្សែអីខ្លះចងនៅនឹងខ្លួនដំរីអីអីហ្នឹងដាក់ទៅវាអត់ដល់ទឹកហ្នឹងឯងចងនឹងជើងដំរីអីអីហ្នឹងឲ្យដំរីជួយទប់ជួយអីហ្នឹងវាអត់ដល់ហ្នឹងឯងឡើងមកវិញហើយ មានសពុតមានអីអីជាប់នឹងអង្គកាយហ្នឹងក៏ហែកធ្វើខ្សែធ្វើអីតទៅក៏អត់ដល់ទៀតហ្នឹងហើយដល់ត្រឹមតែជើងដល់តែជើងបានប៉ះទឹកហ្នឹងវារត់ទៅស្រេកខ្លាំងថែមទៀតហ្នឹងហើយតោងអញ្ចឹងទៅអត់ដល់ទឹកបានតែជើង ណាប្រអប់ជើងហ្នឹងប៉ះទឹកប្រផាច់ប្រផាច់ទៅអន្ទះសាមែនទេតែអញ្ចឹងក៏លេងដៃពីខ្សែហ្នឹងទម្លាក់ទៅហ្មងទៅណាទម្លាក់ព្រះអង្គទៅក៏សោយទៅទឹកនឹងអីចឹងទៅឆ្អែតអីអីចឹងទៅឡើងក៏អត់រួចហ្នឹងហើយនៅនឹងរហូតល្ងាចទៅបានព្រះបរមពុរិស័ទបាន និមន្តរកផ្លែឈើអីហ្នឹងមកអញ្ចឹងទៅឃើញដំរីអីក៏បាន ដឹងស្គាល់ដំរីពរាជាអញ្ចឹងទៅក៏បានស្រែកប្រាប់ពីលើ ទៅកុំឲ្យពរាជាព្រះអង្គភ័យខ្លាចអីដើម្បីបានជាកម្លាំងចិត្តហ្នឹងឯងហើយក៏ព្រះតបោះ រំបរិស័ទហ្នឹងព្រះអង្គប្រឹងប្រែងជួយដបើមហ្នឹងឯងរੂអីរੂអីដាក់ដើម្បីឲ្យព្រះរាជាបានឡើងមកហ្នឹងហើយបានមកឆោងហុចដៃទាញព្រះរាជានឹងឡើងបានមកហ្នឹងឯងហើយក៏ថាជួយ គេថាស្រួលព្រះអង្គកាយពរាជានឹងថាហត់នឿយអីចឹងទៅក៏ដោយអំណាចនៃគេថាថាប្រតិព្រះបរមពុរិស័ទមេត្តាករណាណាហើយក៏ធ្លាប់គោរពស្រឡាញ់ព្រះរាជា មុននឹងនៅបុះអីអីហ្នឹងច្បាច់ទៅណេះច្បាច់ទៅណោះអីស្រួលអីក៏សម្រាប់ បានថ្វាយផ្លែឈើអីអីហ្នឹងល្អល្អដែលទៅតែបេះបានមកអីអីហ្នឹងសំខាន់គឺថាផ្លូវចិត្តនឹងថែមទៀតហ្នឹងឯងហើយតម្រាថ្ងៃពីរថ្ងៃអីស្រួលបួលហើយក៏បានលាព្រះ រំពោរិស័តនឹងមកចា៎ នឹងឯងបានដូចថាអរប្រគុណមែនទេណាហ្នឹងឯងដែលបានអីមន់អីទៅកាន់ព្រះបរមរាជវាំងអីអីហ្នឹងនឹងបានបដិសន្ធារៈស្វាគមន៍តបស្នង សងគុណអីអីហ្នឹង ហ្នឹងឯងរឿងរ៉ាវហ្នឹងវាមានអញ្ចឹងយ៉ាងប៉ុណ្ណាហើយក្រោយមកក៏ព្រះរំពោស័តបានពីមុនទៅក៏សំណាក់នៅ នឹងព្រះរាជឧទ្យានហ្នឹងក៏បិណ្ឌបាតអីចឹងទៅមិនដូចថាសម្ដែងខ្លួនអីទៅ ប្រកាសគុណអីដើម្បីថាឲ្យបរិជាដឹងគុណអីអីអីទៅទេតាមដំណើរទៅគឺថាមកជីវិតរស់នៅបិណ្ឌបាតអីធម្មតាអីចឹងទៅហ្នឹងឯងតើជាជួបបរិជាក៏ជួបមិនជួបទេក៏ហីចឹងណាហ្នឹងឯងវាអត់មានបញ្ហាអីចាំបាច់ជួបបរិជាចាំបាច់ពឹងពាក់បរិជារឿងអីរឿងអីទេគឺថា អាស្រ័យអាហារធម្មតាហ្នឹងហ្នឹងឯងមិនតែព្រះរាជាបានទៅអត់ឃើញហើយក៏ចាំបានអញ្ចឹងណាហ្នឹងឯងហើយបានយាងមកផ្ទាល់ហ្នឹងឯងផ្សាយគុំព្រះរបស់ហើយក៏និមន្តចូលទៅ ទំនប់បំរុងហាន់អីអីសពគ្រប់ហើយរៀបចំទីកន្លែង នៅក្នុងព្រះរាជឧទ្យានហ្នឹងណាហើយក៏និមន្តឲ្យគង់នៅបានរហូតអង្វែងតទៅដើម្បីថាបានញ៉ាំកណាបំពេញបុណ្យកុសលអីអីហ្នឹងហើយទទួលអវាទអីពី ព្រះរមពុរិស័ទដើម្បីគ្រប់គ្រង ព្រះនគរអីអីចឹងណាហ្នឹងហើយព្រះតបោះបរមពុរិស័ទហ្នឹងក៏អនុគ្រោះព្រះជាក៏ដូចជាអនុគ្រោះមហាជនអីតាមហ្នឹងដើម្បីបានព្រះជាទ្រង់ទស្សពិតរាជធัวគ្រប់គ្រងព្រះនគរដោយមេត្តាករណាដល់ពជានុរះហ្នឹង ហើយដំបងដំបងហ្នឹងមានរឿងរ៉ាវដែលមហាជនពរាជបុត្រអីអីហ្នឹងអ្នកពរាជវាំងអីអីហ្នឹងដូចថាឆ្ងល់ណាគេថាធម្មតាពរាជាក៏តម្រង់តបោះអ្នកបុះអីចឹងហើយប៉ុន្តែលើកនេះវាបណិតក្រៃលែងណាធ្វើអីក៏បណិតទាំងអោននំតូនទាំងគោរពវាយបង្គំអីគឺថាមើលទៅគឺគេចាប់អារម្មណ៍ចឹងហ្មងឃើញថា ក្រៃលែងអស្ចារដូចថាធ្វើនឹងប្រៀបទៅនឹងបរិជាមេដាបរិជាបៃតាអីឬក៏បុគ្គលអស្ចារទៅរអ្នកណាប្រៀបបានទេដែលបរិជាបានគោរពប្រណិប័តហ្នឹងអញ្ចឹងទៅក៏មានសំណួរសាកសួរអំពីរឿងហ្នឹងក្នុងគាថាទី1ហ្នឹង ហ្នឹងជាសំណួរឆ្ងល់ឲ្យច្រើនគ្នាប៉ុន្តែថាប្រគល់ដល់ណាឧបរាជចឹងទៅក្នុងការលើកឡើងនៅ សំណួរហ្នឹងសួរចង់ដឹងថាតើព្រះតបោះតេវីទេវច្ឆៈហ្នឹងណាតេវីទេវច្ឆៈក្នុងក្នុង បគិថាវីណាអដ្ឋថាក៏វីដែរដែលចំណងជើងឈ្មោះពជាដកហ្នឹងតិវិតិវច្ឆៈតេទាំងអស់ហ្នឹងតែដល់បល័យតិវិតិវច្ឆៈតិវិតិវច្ឆោណាហ្នឹងឯងវិជាដកហ្នឹងមាន មានឈ្មោះអញ្ចឹងទៅតាមពនាមរបស់ព្រះបរមពុរិស័ទហ្នឹងចា ហ្នឹងឯងហើយបីវិគាថាហ្នឹងក៏មតពោហ្នឹងក៏មកគាថា4បតតហ្នឹងឯងមួមតពោហ្នឹងចង់ទៅហើយគេថាសំនួរអីអីហ្នឹងនៅលើបំណិតទៅហ្នឹងឯងតែព្រះព្រះជាក៏បាន លើកយកសំខាន់គឺបរិជ្ជបុត្ររាជបុត្ររាជាឆ្ងល់អីដែរក្នុងរឿងហ្នឹងដែលព្រះបិតាហ្នឹងបានគោរពប្រណិប័តដល់ក្រៃលែងដល់ព្រះតបោះហ្នឹងអញ្ចឹងទៅគឺរាជាក៏ហៅបុត្រមកប្រាប់ពីរឿងដែលថាក្នុងកាលមុននោះ បៃតាចាញ់ចង្គ្រាមហើយបានរត់ចូលព្រៃទៅនឹងបត់ចាំទេទូពេលអង្គមចាំចឹងចឹងទៅបានរៀបរាប់រឿងរ៉ាវទាំងអស់ហ្នឹងឲ្យអ្នកនគរអីទាំងអស់ហ្នឹងបានដឹងព្រោះអត់មានណាដឹងរាជាក៏ មិនតាន់បានមកដំណើររៀបរាប់អីទៅតែឱកាសពេលហ្នឹងហ្នឹងឯងពីរឿងឯថាវាត្រូវដូចថាត្រូវបាត់បង់ជីវិតអាហ្នឹងហើយព្រះតបោះហ្នឹងមានគុណជួយជីវិតហ្នឹងឯងអញ្ចឹងសំបីតែបៃតាប្រគល់រាជសម្បត្តិ ក៏មិនអាចថាធ្វើឲ្យបានសមគួរនឹងគុណរបស់ព្រះថាបោះនេះដែរហ្នឹងឯងអាហ្នឹងរៀបអារម្មណ៍ហ្នឹងបល័យបល័យរាយទៅមុននឹងបគាថាហ្នឹងខ្ញុំណាស្រង់ពីព្រះអត្តកថាមកហ្នឹងដាក់សេះក្នុងកម្មាហោមហ្នឹងខណៈតាតៈហ្នឹងហៅឈ្មោះ ហៅកូនណាហៅពរាជបុត្រហ្នឹងហៅបុត្របិតាអញ្ចឹងទៅឬក៏ណែបុត្រអីចឹងទៅណាហ្នឹងហើយតាតាហ្នឹងមនីមនីកូនអីចឹងមនីហ្នឹងហើយហៃក៏បានណែក៏បានមនីក៏បានចឹងណានេះកូនកូនកូនឪចឹងណាហ្នឹងហើយនេះគឺ វាបល័យតែតាតៈប៉ុណ្ណឹងគេបានឲ្យន័យខ្មែរយើងមនីកូនអញ្ចឹងមនីបត់អញ្ចឹងហ្នឹងហើយមៃហੰងជីតៈទេយគេមៈមៈសន្តិកੰអាកតេហ្នឹងកាលណាបើអ្នកដែលបានឲ្យជីវិតយើងណាមៃហੰងជីវិតៈទេយគេហ្នឹងគឺអ្នកដែលឲ្យជីវិតយើងហ្នឹងហើយមៃហੰងយើង ជីវិតៈទេយគេហ្នឹងវាឲ្យជីវិតអ្នកដែលឲ្យជីវិតយើងហ្នឹងណាហ្នឹងហើយមគ្គមគ្គសន្តិកាំងអាកតេហ្នឹងគឺបានមកកាន់សំណាក់របស់យើងណាមគ្គមគ្គសន្តិកាំងអាកតេហ្នឹងណាសន្តិកាំងហ្នឹងវាសំណាក់សំណាក់ហ្នឹងហើយមគ្គមគ្គសំណាក់របស់យើងហ្នឹងអាកតេហ្នឹងមកណាហ្នឹងហើយអញ្ចឹងបានថាអឺ តាតៈជីវិតៈទេគេហ្នឹងហើយតាតៈមៃហੰងតាតៈមៃហੰងជីវិតៈទេយគេមមសន្តិកੰងអាកតេហ្នឹងហើយអឺនេះបត់បើយើងថែមទៅទៀតបើហ្នឹងបល័យអត់មានបើគាត់ថាកាលចឹងទៅហ្នឹងហើយកាលដែលអ្នកឲ្យជីវិតយើង នឹងឯងបានមកកាន់ដំណាក់យើងហ្នឹងឯងអញ្ចឹងរាជាងតតន្តោបេណាណាសំបីលើកនៅរាជសម្បត្តិឲ្យហ្នឹងឯងជាការតបស្នងសងគុណហ្នឹងណារាជាងតតន្តោបេហ្នឹងអហੰងនៃវតេនៈអហੰង តែត្រូវប្រែក្នុងហ្នឹងហើយណាហាងនេវៈតេនៈកតៈគុណានុរូបੰកាតងសកោសកោមីតិហ្នឹងហ្នឹងគឺសកៈសកៈហ្នឹងវាអាចណាហើយនេះអ្នកណាអ្នកហ្នឹងសំដែងឲ្យឃើញថាក៏មិនអាចក៏មិនអាចណាការតង់ហ្នឹងគឺថាធ្វើ កតៈគុណានុរូបាំងហ្នឹងគឺថាឲ្យសំគួរណាធ្វើឲ្យសំគួរនឹងគុណនឹងឧបការៈគុណហ្នឹងឯងកតៈហ្នឹងហើយនឹងអេតេនហ្នឹងគឺថាដែលព្រះឥសីព្រះតាបោះបានធ្វើមកលើបៃតាក្នុងកាលនោះហ្នឹងឯងគឺដែលថា នេវៈហ្នឹងសំបីតែលើករាជសម្បត្តិប្រគល់ប្រកេនអីប៉ុណ្ណឹងក៏ដែរនេះព្រោះគុណជួយជីវិតហើយយើងគិតមើលថា មនុស្សយើងវាសំខាន់នៅត្រង់ជីវិតហ្នឹងហើយអត់ជីវិតហើយមានបានលៀបបានយោបានរាជសម្បត្តិអីទៅទៀតដូចរឿងព្រះបរមពុរិស័ទសាសនាតាំងអ្នកតាំងវេរាំងដែលសាសនាតាំងអ្នកតាំងវេរាំងដែលបានវាយបដៅ ព្រមតតកុមារដែលទៅរៀនបីរំពាត់ហ្នឹងគាត់ណាហ្នឹងគឺជាការទូមានព្រៀនប្រដៅមិនមែនជារឿងពីវរានំគុំស្អប់វាយបហាមៀតមានអីណាហើយដែលធ្វើឲ្យពរាជកុមារហ្នឹងឈប់ធ្វើអាក្រក់ហើយខំប្រឹងសិក្សារៀនសូត្រហ្នឹងឯង រហូតបានមកបំពេញមហាប្រតិបបៃតាហើយទទួលរាជសម្បត្តិអីអីទាំងអស់ហ្នឹងហើយប្រសិនបើចេះតែបណ្ដោយតាមចិត្តមាននេះអញជាកូនស្ដាច់អីអីចឹងទៅធ្វើអីក៏បានធ្វើអីក៏បានគ្រូខ្លាចអញអីចឹងទៅទៀតចេះតែប្រហើនចេះតែហ៊ានទៅហ្នឹងឯងវាយតបគេអីចឹងទៅទៅយករបស់គេព្រឹត្ត ហោះក្នុងការមេអីណៃណៃទៅគេព្រួតដៃគ្នាលួបវាយសន្លប់អីចឹងទៅក៏បានហ្នឹងហើយបានអីមកសំដែងសិល្បៈថ្វាយប្របីដាប្រមេដាដើម្បីបានរួងរាជសម្បត្តិអីអីហ្នឹងអញ្ចឹងដូច្នេះដល់ទៅពេលនឹករលឹកឃើញគុណទៅវិញហ្នឹងក៏បានពោលដែរក្នុងកាលហ្នឹងសំបីតែរាជសម្បត្តិហ្នឹងក៏មិនសមគួរនឹងគុណ អង្កាលដែលនឹកមិនតាន់ឃើញចង់សម្លាប់គុំតែពីរឿងអវ័យ3អំពាត់ហ្នឹងអឺឆេឆាវឆាប់ណាខឹងឆាប់ក្រោតគុំហ្នឹងដល់មកជាវិខុហើយឆាប់ខឹងឆាប់ក្រោតទៀតប៉ុន្តែដល់ស្ដាប់វិជាដកហ្នឹងស្ដាប់សច្ចធัวហ្នឹងទៅបានសម្រាប់អនាគាមិផលរឿងយើងសិក្សាមកហើយណាគ្រូបាអាចារ្យព្រះ បរមពុរិស័ទហ្នឹងជាមួយវិខហើយនេះជាមួយនឹងព្រះអនន្តហ្នឹងឯងដែលក្នុងកាលនោះគឺព្រះអនន្តជាព្រះរាជាអតីតជាតិព្រះអនន្តហ្នឹងអានតបស្នងសងគុណព្រះបរមពុរិស័ទហ្នឹងហ្នឹងដែលបានប្រកាសថារាជាងតតន្តោបិហ្នឹងណាសំបីអឺ សំបីឲ្យនៅរាជសម្បត្តិហ្នឹងណាលើករាជសម្បត្តិតបនងសងគុណឲ្យព្រះតបោះហ្នឹងសោយរាជហ្នឹងក៏ដែរណាក៏គេថាអហង្គណានៃវតេនៈកតៈគុណានុរូបੰងកាតងសកោមហេហ្នឹងគេថា ហ្នឹងឯងបលែងមើលតាមហ្នឹងដូចសកោមហិអញ្ចឹងហ្នឹងនិតចង់ទៅទៅណាពេលណាមើលកតកណានរបាំងកាតងសកោមីតេណាសកោមីណាហ្នឹងឯងអឺ កាតង់សកោមីសកោមីសកោមីតេហ្នឹងអាហាំងអាហាំងហ្នឹងវាមកផ្សំគ្នាជាមួយនឹងមីហ្នឹងឡៃហ្នឹងគាត់ថាគឺព្រះជាហ្នឹងឯនេវៈហ្នឹងគេថាមិនណាមិនមិនអាចហ្នឹងឯង សកសកហ្នឹងវាអាចណានេវៈហ្នឹងវាមិនអាចការតង់ហ្នឹងធ្វើហ្នឹងឯងកតៈណាគុណានុរូបាំងហ្នឹងគឺថាឲ្យសមគួរនឹងគុណនឹងឧបការៈគុណណាអនុរូបាំងវាដូចថាវាសមគួរហ្នឹងឯងធ្វើឲ្យវាសមរម្យជាមួយគ្នានឹងកតៈ កតគុណហ្នឹងឯងកតគុណកតគុណៈហ្នឹងហើយនឹងអនុរូបាំងហ្នឹងថាលើករាជសម្បត្តិជាការតបស្នងសងគុណហើយហ្នឹងក៏អត់សមអត់សមគួរជាមួយនឹងគុណដែលបានជួយជីវិតហ្នឹងហ្នឹងឯងយើងគ្រាន់តែរំលឹកម្ដងម្ដងចឹងដែរយើងជួបរឿងចឹងទៅក៏រំលឹក ហើយកូនចៅអីបាននឹករលឹកឃើញគុណមេត្តាបិតាអីហ្នឹងចឹងទៅតាមហ្នឹងក្រៃលែងក្រៃលែងណាស់ហ្នឹងឯងក្រៃលែងអឺវាលើសអំពីដែលជួយព្រះរាជាពីអណ្ដូងហ្នឹងទៅទៀតមេត្តាបិតាហ្នឹងចឹងអឺ ហើយលេងគណនារៀបរាប់មិនអស់ទៅទេក្រៃលេងណាស់ហ្នឹងឯងចឹងគឺហើយកូនប្រុសស្រីស្ដាប់រឿងនឹងចឹងទៅក៏ចារណាឲ្យមានតញ្ញុតាធัวមានមេត្តាបិតាយើងប្រនិបត្តិយ៉ាងម៉េចឲ្យបានជាកូនល្អកុំឲ្យមេត្តាបិតាខកចិត្ត ណាហ្នឹងឯងកុំឲ្យកើតទុកម៉ាស់គេអីអីចឹងហ្នឹងឯងកាលណាបើកូននឹងប្រព្រឹត្តកំឆ្គងមិនល្អអីអីចឹងណាហ្នឹងឯងយើងមិនបានតបស្នងសងគុណអីហើយបានធំដុំកក្រឹកកក្រែងអីគឺកុំតែធ្វើអីឲ្យវាខូចកាចតោះខុសកំឆ្គង ខ្មាស់ញាតមិត្តអីអីប៉ុណ្ណឹងហ្នឹងគឺពិសេសហើយចាផ្នែកខាងការប្រព្រឹត្តចរិយាមេរយាទឲ្យសមរម្យជាអាចារៈសិលជាមេរយាទហ្នឹងឯងហើយថែមទៅទៀតទៅបានញាតមិត្តសម្ដានអីសរសើរអីថាជាកូនល្អអីចឹងទៅទៀតទៅគាត់ រឹតតែសុបាយចិត្តអាហ្នឹងក៏ជាការតបស្នងសងគុណដែលធ្វើឲ្យគាត់សុបាយចិត្តនឹងយើងហ្នឹងដែលយើងបានត្រូវតបស្នងយ៉ាងម៉េចយ៉ាងម៉េចចឹងទៅទៀតទៅហ្នឹងហើយដែលយើងមានទឹកចិត្តទៅណាមានកតញ្ញូតាធัวហ្នឹងចឹងទៅឲ្យយើងដឹងថាអឺការបំពេញអភិនិហាបារមីរបស់ព្រះអនន្តដីរបស់ព្រះ តមាសម្ពុទ្ធក្តីគឺតេតួងទៅនឹងតញ្ញុតាធัวហ្នឹងជាបាតជាគ្រឿងទ្រួបារមីទាំងអស់ហ្នឹងតែនាំឲ្យបំពេញបារមីទាំងអស់ហ្នឹងគឺដោយសារមានការដឹងគុណហ្នឹងដឹងគុណដឹងទោសចឹងទៅក៏ព្រះអង្គឃើញគុណគឺសេចក្តីល្អហ្នឹង រហូតដល់ទៅថាបាន ជាព្រះសម្មាសម្ពុទ្ធនឹងតាកទួងទៅនឹងមហាប្រតិយរបស់ព្រះអង្គមានមហាប្រតិយករណាចំពោះសេចក្តីទុក្ខរបស់សព្វសត្វហើយព្រះអង្គឃើញតួគុណដែលត្រូវអប់រំដែលត្រូវចម្រើនហ្នឹងដឹងគុណហ្នឹងដឹងគុណក្នុងអ្នកដតីដែលមានឧបការៈគុណហើយក៏ដឹងគុណ ដោយបារមីគុណទានសិលភាវនាដែលគួរដល់ការអប់រំចម្រើនឃើញតម្លៃគុណហ្នឹងហ្នឹងឯងនឹងបានព្រះអង្គមិនសន្តោសនឹងគុណគឺសេចក្តីល្អហ្នឹងណាមិនសន្តោសណាមិនលមួមជាមួយនឹងគុណហ្នឹងថារហូតដល់ដែលថាគុណហ្នឹងបានមកដល់សពវិយុទ្ធញ្ញាណតែ កំពូលផុតហើយបាន សម្រេចហើយបានបរិនិព្វានហ្នឹងព្រោះណាហើយក្នុងបកាថាពីរបកាថាមកហ្នឹងគឺដែលធ្វើឲ្យបីលបាញទៅដល់អ្នកស្រុកអ្នកនគរអីនគរចិត្តខាងអីអីទៀតណាបាន គឺថាមានប្រយោជន៍ច្រើនដល់មនុស្សម្នាដែលគឺថានឹករលឹកដល់មហាប្រតិបរាជាដែលមាននៅកតញ្ញុតាធัวហ្នឹងបានជាអង្គគំរូរឿងកាសផ្សព្វផ្សាយពីដែលព្រះអង្គបរាជាតបស្នងសងគុណព្រះតបោះបរមពោរិស័ទហ្នឹងគឺបាន ជាការបង្ហាត់បង្រៀនពីព្រោះវាមិនមែនតែពាក្យសម្ដីកប្បកិរិយានោះវាជាការបង្ហាត់បង្រៀនពិសេសការដែលធ្វើផ្ទាល់ហ្នឹងអង្គអនុវត្តផ្ទាល់ហ្នឹងគឺថាជាការរំលឹកដាស់តឿនមហាជនហ្នឹងឲ្យចេះដឹងគុណអ្នកដែលមានឧបការៈគុណហ្នឹងវាមានផ្លេចមានផ្លេច ឬក៏ថាមានកិច្ចអីយ៉ាងណាវាផ្សំនឹងកិលេសផ្សេងផ្សេងទៅវាចេះតែនឹកនឹកដើម្បីលុបបំបត្តិគុណហ្នឹងឯងបានវាមានមគ្គហ្នឹងហ្នឹងឯងព្រមថាពោះគុណគឺនៅតែជាគុណអញ្ចឹងហ្នឹងឯងជាបុព្វការីអ្នកដែលបាន ធ្វើពីខាងដើមនឹងមកហ្នឹងដែលយើងអាចទទួលបានអីអីមកក្នុងជីវិតហ្នឹងគឺថាតេតួងនឹងការដែលបានជីវិតហ្នឹងមកការជួយការទំនុកបំរុងអីអីពីខាងដើមហ្នឹងគឺក៏គ្រូបាអាចារ្យអីអីទាំងអស់ហ្នឹងដែលបានផ្ដល់នៅចំណេះចេះដឹងអីអីតែ ផ្ដើមពីដំបូងមកហ្នឹងពីព្រោះជីវិតវាជីវិតហើយតែជីវិតវាតេតួងនឹងភាពល្ងងភាពងងឹតអីអីចឹងទៅទៀតសភាពនៃចិត្តជាបាបជាអកុសលអីអីចឹងវាទំលាយជីវិតក្រៃលែងទៅដោយភាពងងឹតណាងងឹតភ្នែកយើង លេខសាច់មើលរូបអីមិនឃើញនេះមិនមិនទម្លាយជីវិតមិនបទុះមិនបៀតបៀនមិនអន្តរាយជីវិតអីដូចជា ការងឹតផ្លូវចិត្តទេងឹតផ្លូវចិត្តទៅទៅជាមិច្ឆាទិដ្ឋិទៅប្រព្រឹត្តទុច្ចរិតអីសពគ្រប់ធ្លាក់ចូលទៅក្នុង កសែនៃវត្តដាក់ហ្នឹងហើយអញ្ចឹងវាបានស្រ័យពធัวពុទ្ធបរិស័ទយើងទទួលពី ត្រៃបីដកព្រះអត្ថកថាព្រះសង្គីទៅការចាអីអីហ្នឹងមកហ្នឹងតែធ្វើឲ្យយើងបានទទួលព្រះសទ្ធំបានទទួលពលឺដូចថាផែនដីយើងទទួលពលឺពីព្រះអាទិត្យចឹងហ្នឹងឯងយើងបានទទួលពលឺហ្នឹងព្រះអរិយសង្ឃទាំងអស់ហ្នឹងដែលជា ផែនដីដ៏ភ្លឺស្វាងហ្នឹងប្រពុតប្រៀបដូចជាព្រះអាទិត្យណាព្រះធัวដូចជាពន្លឺព្រះអាទិត្យហ្នឹងព្រះសង្ឃហ្នឹងដូចជាលោកហ្នឹងផែនដីហ្នឹងមានភាពភ្លឺស្វាងធ្វើឲ្យអ្នកស្រុកអ្នកស្រែប្រកបមុខរបររទូទានស្រែចំកាយអីហ្នឹងហ្នឹងឯងដោយសារមានពន្លឺ ព្រះអាទិត្យឬក៏ពលឺប្រច័នក៏និយាយទៅក្នុង ភាពតិចស្ងប់ស្ងាត់ ទៅតាមវេលារាត្រីនឹងចឹងទៅហ្នឹងគឺយើងក៏បានពិចារណាគុណនៃបរតនត្រ័យហ្នឹងដល់ក្រៃលែងទៅទៀតទៅហើយអានិសង្ឃហ្នឹងគឺសេចក្តីសុខស្ងប់ត្រជាក់ទៅកុសលធម៌ចម្រើនឡើងចឹងហ្នឹងហើយមានសេចក្តីសុខ ជាមួយគ្នានឹងលោកហ្នឹងយើងមិនចេះតែទៅដោះស្រាយមួយរឿងពីររឿងអីយើងដោះណាស់មកហើយវាមិនចេះអស់រឿងទេណាប៉ុន្តែយើងត្រូវឲ្យដឹងថាអារឿងដែលយើងទៅដោះស្រាយហ្នឹងមកអំពីយើងកើតទុកយើងភ័យយើងតោមនោយើងបន្ទុះយើងតោះជាដើមហ្នឹងទៅជាមួយនឹងរឿងហ្នឹងណាបានយើង ទៅដោះស្រាយដើម្បីឲ្យវាសមនឹងបំណងប្រាថ្នាសមអធិស្ស្រ័យឲ្យយើងពេញចិត្តឲ្យយើងសប្បាយចិត្តហ្នឹងហើយអាហ្នឹងយើងដោះស្រាយបានហើយបើយើងពេញចិត្តដូចថាយើងចង់បានអ្វីអ្វីហ្នឹងយ៉ាងម៉េចជាទីពេញចិត្តយើងអញ្ចឹងយើងទៅធ្វើតាមនឹងទៅបានសម្រេចទៅមួយរឿងហ្នឹងចុះនៅពីររឿងទៀត5រឿងទៀតទៅរហូតមកអញ្ចឹង ចឹងបានថាយើងអាស្រ័យពធហ្នឹងយើងមកដោះស្រាយគឺថាអាប្រភពដែលនាំឲ្យយើងប្រឆាំងបទុះតោះជាមួយគ្នានឹងធម្មតាធัวហ្នឹងដែលវានាំឲ្យកើតទៅជារឿងលំបាកលំបិនយើងមានសកម្មភាពដំណោះដោះស្រាយខ្លះហ្នឹងក៏ប្រព្រឹត្តទៅដោយ ការសម្លាប់ការប្រហារអីចឹងទៅហ្នឹងឯងឬក៏ដូចថារំលោភដណ្ដើមឬក៏ផ្ដួលរំលំឬក៏វិជ័យទុច្ចរិតណាលើកឡើងវិឈឺចិត្តញុះញង់អុចអាលចាក់ដោតប្របែកបំបាក់អីសពគ្រប់អីទៅដើម្បីយើងដោះស្រាយរឿងអីឲ្យវាបានសមតាមបំណងប្រាថ្នា ណាចវាយនាយក្នុងចិត្តយើងគឺកិលេសតណ្ហាហ្នឹងអញ្ចឹងដំណោះដោះស្រាយហ្នឹងវាប៉ះពាទៅដល់អ្នកដតីហ្នឹងសកម្មភាពបញ្ញវេរាកក្រឹកកក្រែងទៅអញ្ចឹងដើម្បីយើងឲ្យបានសមតាមបំណងប្រាថ្នាហ្នឹងរួចទៅវាអត់ជាប់រឿងណា ក៏និយាយថាអត់បានតែបានទៅមួយរឿងហ្នឹងរួចទៅនៅតែបញ្ហាទៀតចឹងហើយយើងគិតមិនហ្នឹងយើងគិតពីរឿងដែលថាទៅធ្វើអីឲ្យបានតាមបំណងប្រាថ្នាហ្នឹងនៅតែវិវាទនៅតែស្អប់នៅតែឆ្លោះនៅតែញុះញង់នៅតែប្រកាច់ប្រខូចនៅតែឆ្លោះប្រកែកអីសពគ្រប់អីចឹងចឹងហ្នឹងយើងគិតថា អស់បញ្ហាឬហ្នឹងហើយប៉ុន្តែដល់ទៅវាអត់ដឹងវាមិនដឹងវាមិនដឹងនៅក្នុងពធัวគេហៅថាហេតុតែមិនដឹងធัวណាហ្នឹងហើយហេតុតែមិនដឹងអាហ្នឹងហើយអញ្ចឹងបានពុទ្ធបរិស័ទយើងអាស្រ័យពធัวហ្នឹងយើងមកដោះស្រាយអាមេតោះក្នុងចិត្តយើងនេះហ្នឹងហើយ ដែលកាលណាយើងយល់ដឹងធម្មតាធัวទៅគឺណាគ្រប់រឿងទាំងអស់ដែលយើង ចូលទៅដល់បរមត្តទៅមានបញ្ញាដែលយើងអប់រំហ្នឹងរៀនបញ្ញានឹងចម្រើនឡើងដោយសារថាយើងសិក្សាពធัวទៅយើងយល់ដឹងថាអ្វីដែលកើតក្នុងលោកគឺវាសិតតែជាបរមត្តធัวវាមានហេតុនិងផលតែប៉ុណ្្នឹងទេ អ្វីអ្វីបើអត់ហេតុវាអត់កើតទេក្នុងរឿងយើងក៏ដោយក្នុងរឿងអ្នករតីក៏ដោយធម្មជាតិមេឃដីអីក៏ដោយគឺថាជាជាបរមត្តសច្ចៈត្រឹមត្រូវអ្វីដែលកើតគឺត្រូវកើតចឹងហ្មងរហូតដល់ទៅយើងសុខចិត្តជាមួយនឹងអ្វីគ្រប់រឿងទាំងអស់ហ្នឹងណាយើងនិយាយសរុបអញ្ចឹងប៉ុន្តែថាយើងបានប្រមាណភាគរយភាគរយយើងអប់រំទៅទៀតតាមនឹងអញ្ចឹងទៅប៉ុន្តែវាត្រង់ហ្នឹងវាត្រង់ឲ្យថា យើងសោកចិត្តគ្រប់រឿងទាំងអស់មកពីរឿងនោះវាមានបរមត្តធម៌ដែលត្រូវកើតឡើងហ្នឹងគឺថាវាមានសិទ្ធត្រូវកើតដោយសារវាមានបច្ច័យអាហ្នឹងចង់និយាយពីដែលយើងសោកចិត្តណាហ្នឹងហើយដែលយើងដឹងថាអ្វីត្រូវកើតរមែងកើតហ្នឹងគឺយើងព្រមព្រមហ្នឹងវាសុខចិត្តទៅជាមួយនឹងការពិតហ្នឹងគ្រប់រឿងទាំងអស់យើង ចាប់កន្លែងនឹងបានណាដោយអំណាចនៃការសិក្សាពធัวតាមឧបនិស្ស័យយើងហ្នឹងសិក្សាយ៉ាងម៉េចយ៉ាងម៉េចឲ្យតែយើងខំជាយាមសិក្សាឲ្យបានយល់ឡើងយល់ឡើងទៅក្នុងការអប់រំញាមហ្នឹងគឺការចម្រើនតបឋានហ្នឹងយើងស្ដាប់ពធัวឲ្យយល់អំពីជីវិតរបស់យើងហ្នឹងអភិធម្មបរមត្តធัวជីវិតយើងហ្នឹង ធ្វើឲ្យយើងយល់ទៅដល់ជីវិតអ្នកដទៃយល់ដល់ធម្មជាតិនៃដីយល់ទៅដល់សភាពនៃលោកហ្នឹងហើយអានឹងយើងមានសេចក្តីសុខជាមួយគ្នានឹងគ្រប់រឿងដែលបាន ចូលមកដល់ជីវិតរបស់យើងហ្នឹងព្រោះណាដូចជាមនុស្សយើងដែលផ្សេងផ្សេងគ្នាអញ្ចឹងយើងគិតមិនខ្មិច យើងគិតទៅតោះនឹងអារឿងផ្សេងគ្នាហ្នឹងណាអាហ្នឹងមកពីធម្មតាអាហ្នឹងរឿងអ្នកតន្ត្រីធ្វើអីមិនត្រូវចិត្តនិយាយអីអីអីហ្នឹងយើងតោះទៅយើងកើតទុករហូតដល់ទៅជួសប្រកែកទៅវិវាទទៅអីទៅបង្ករឿងខ្វាយខ្វល់ មិនត្រឹមតែខ្លួនឯងទេដល់អ្នកតីអីអីចឹងទៅទៀតដល់សង្គមទៅទៀតហ្នឹងឯងផ្លូវលោកផ្លូវធัวអីហ្នឹងចឹងទៅតាមហ្នឹងអត់មានរឿងអីល្អទៅទេកុំកុំជួញហ្នឹងហើយកុំសន្សំត្រូវប្រយ័ត្នអាដំបងហ្នឹងហ្នឹងហើយប្រយ័ត្នបានអាដំបងហ្នឹង ហ្នឹងហើយយើងណាអរគុណពធัวណាដែលចេះជួយឲ្យយើងមានស្មារតីដើម្បីយើងណាឃើញទោសនៃវិវាទហ្នឹងវិវាទទាំងភេយតោទិស្វាហ្នឹងណាហ្នឹងហើយឃើញភ័យនៅក្នុងវិវាទហ្នឹងអញ្ចឹងទៅយើង ណាអាចប្រតិបត្តិកុំឲ្យមានទោសមានពៃអីហ្នឹងហើយហើយនឹករលឹកគុណព្រះរិយៈណាចឹងទៅមានសេចក្តីសុខស្ងប់តាមហ្នឹងដែលយើងអាចនឹងជ្រួតជ្រាបដឹងថា លោកនេះត្រូវលះបង់ក្នុងដំណើរដែលយើង ទៅរកទីពឹងហ្នឹងអត់មានប្រម៉ែប្រមូលត្រូវការប្រាថ្នាទៀមទាតោះតេងអីពីអ្នកដតីណាណាទៅនោះទេហ្នឹងហើយកណាហើយក្នុង រឿងដែលអ្នករតីធ្វើអីនិយាយអីអីទាំងអស់ហ្នឹងតែយើងមិនយល់ដល់បរមត្តធัวទេយើងចេះតែគិតថាអ្នករតីធ្វើហ្នឹងវាមិនគួរកប់បីហើយហ្នឹងមកពីយើងគិតហ្នឹងយើងគិតហ្នឹងហើយខ្ញុំណាសរសេរដាក់ពាក្យថា ឆ្លាតជ្រុលហ្នឹងវាមានពាក្យជ្រុលមួយវាអត់ល្អទេពាក្យជ្រុលហ្នឹងវាដូចថាវាយើងបើករថយន្តអីវាជ្រុលវាជ្រុលធ្លាក់ជ្រោះអាហ្នឹងអាហ្នឹងដូចថាបកាយគិតបកាយគិតប៉ុន្តែវាជ្រុលណាវាជ្រុលវាខុសអំពីហេតុផលជ្រុលហ្នឹងចង់បញ្ជាក់ថាវាຕົកទោសគ្រោះថ្នាក់ហ្នឹងធ្លាក់ជ្រោះហ្នឹង មនុស្សយើងហ្នឹងវាប្រកែរឿងគិតហ្នឹងវាបើប្រៀបទៅជាមួយនឹងសัตว์អីអីវាមិនសូវចេះគិតអីទៅទេវាតែវារំវែងមកមិញមាំងអីតាមហ្នឹងណាហ្នឹងហើយតែអញ្ចឹងទៅក៏វាមិនបានចេះគិតអីដល់ទៅខូចខួរដល់ទៅឈួតអីចឹងដែរបែរមនុស្សប្រកែគិតអាគិតគិតជ្រុលទៅទៅឈួត ណាដោយសារតែអាគិតពេកហ្នឹងសរសៃប្រសាទអីចឹងទៅអាហ្នឹងជាមួយនឹងមនុស្សមានអញ្ចឹងអានយើងអាស្រ័យពធัวហ្នឹងយើងគិតគិតទៅតាមពធัวទៅអត់អីទេទៅយល់ដឹងហេតុផលទៅសុបាយចិត្តទៅជួយសុខភាពទៅវិញទេឲ្យសុខឲ្យស្ងប់ទៅចិត្តតច្ចរូបហ្នឹងល្អបេះដូងល្អ ឈាមរត់ល្អអីអីចឹងទៅដោយសារចិត្តតច្ចរូបហ្នឹងវាអាស្រ័យនឹងកុសលចិត្តជាសមុដ្ឋានវាសុខវាស្ងប់ហ្នឹងឯងហើយដល់តែគិតមួម៉ៅដៅអាហាយគិតខឹងគិតស្អប់គិតស្ដាយអីចឹងវាទៅជាសរសៃប្រសាទទៅជាលើសឈាមទៅជាខូចបេះដូងអីអីចឹងទៅចិត្តតច្ចរូបទាំង កម្លាំងចិត្តគឺជួយសុខភាពរៀងកម្លាំងចិត្តហ្នឹងហើយដូចថាទប់ទល់ជាមួយនឹងជំងឺរោគាអីអីហ្នឹងក៏ជាចំណែកមួយផងដែរហ្នឹងហើយដោយសារសុខភាពផ្លូវចិត្តហ្នឹង ចឹងនៅក្នុងចំណុចហ្នឹងឲ្យពុទ្ធបរិស័ទយើងបានពិចារណាដោះស្រាយ គ្រប់បញ្ហាទាំងអស់ហ្នឹងវាដូចថាយើងរស់នៅ តាមអធិស្ស្រ័យរៀងរៀងព្រះអង្គរៀងរៀងខ្លួនអញ្ចឹងមានអាណាដែលចិត្តតែពេញចិត្តយើង គ្រប់គ្នាហ្នឹងហើយ មានអធិស្ស្រ័យផ្សេងផ្សេងគ្នាអញ្ចឹងណាហ្នឹងហើយយើងក៏មិនបានទៅពេញចិត្តអីណាណាទាំងអស់គ្នាអីចឹងទៅរណថាយើងអធិដ្ឋានចិត្តទៅតាមពធហ្នឹងកុំឲ្យតែបៀតបៀនអ្នកដតីទៅកាយដោយវាចាអីហ្នឹងខំណាតិចតួចអីក៏យើងជៀសកិច្ចហ្នឹងកុំឲ្យបៀតបៀនគាត់កុំឲ្យដូចថាតាំងចិត្តកាចឡើយដូចថាយើងជាមនុស្ស មិនមានស្នែងមិនមានពឹសអីចឹងយើងនិយាយតាមពាក្យចាស់ចាស់មកអាងស្នែងដូចកបីទៅណាយកស្នែងអីទៅចឹងដើម្បីថាខឹងអីវត្តដោយស្នែងដោយអីចឹងហ្នឹងហើយយើងធ្វើជាខ្លួនយើងមនុស្សមានគុណធម៌ហ្នឹងហើយត្រូវជួយក៏ជួយទៅតែតិចច្រើនអីឬក៏មិនបានវត្ថុអីយ៉ាងណាក៏យើង មិនបានទៅបៀតបៀនអ្នកដទៃហ្នឹងជាការជួយក្រៃលែងជួយផ្នែកអាយុជីវិតអីអីចឹងទៅណាហ្នឹងហើយមិនឲ្យគេវិន័យក្តីសុខមិនឲ្យគេបែកបាក់អីអីហ្នឹងចឹងហ្នឹងគឺដោយគុណធម៌យើងជាមនុស្សហ្នឹងហើយអាហ្នឹងទៅយើងអធិដ្ឋានតាំងចិត្តរឿយរឿយតែថ្ងៃហ្នឹងអត់តន់ស្លាប់ស្អែកអត់តន់ស្លាប់យើងថាសមាទានកម្មយកនៅ អាការប្រព្រឹត្តរបស់យើងហ្នឹងកុំឲ្យជាការបៀតបៀនទៅលើអ្នកដតីគឺយើងយល់ដឹងអធិស្ស្រ័យអីគ្នាបណ្ណាបណ្ណាតែកុំឲ្យអ្នកដតីកើតទុកដោយសារយើងហ្នឹងឯងអ្វីដែលយើងត្រូវលះបង់លះបង់តាមនឹងចឹងទៅហ្នឹងឯងព្រោះយើងមុខតែលះបង់ដដែលទេឲ្យតែយើងមានបនវិសាលហ្នឹងជាគូកប់បនហ្នឹងជាគូជីវិត គូវត្តៈគូអមតៈណានៅលើប៉ុននឹងហើយរឿងអីអីអ្នកតីតាកតងមកលើយើងហ្នឹងក៏វាជាចំណែកវិបាកកម្មរបស់យើងដែលឃើញហើយបានដឹងរឿងលឺហើយបានដឹងរឿងដឹងក្លិនដឹងរសដឹងផតតពៈហើយបានដឹងរឿងការឃើញឮដឹងក្លិនដឹងរសដឹងផតតពៈហ្នឹងវាបាកកម្មហ្នឹងក៏វាជាមួយផ្នែករបស់យើងដែរ រឿងបាបរឿងអកុសលក៏ក្នុងអ្នកដតីហ្នឹងអញ្ចឹងជារឿងរបស់អ្នកដតីទៅហើយយើងវាត្រូវចូលឲ្យដល់ឧបេក្ខាឧបេក្ខាមួយរឿងវានៅលើសត្វលោកប្រព្រឹត្តទៅតាមកម្មហ្នឹងដែលមានបញ្ញត្តិមកជាអារម្មណ៍ហ្នឹងឧបេក្ខាព្រមវិហារ យើងត្រូវដោះស្រាយទៅដល់ពេកខាព្រំវិហាកុំឲ្យនៅត្រឹមតែមេត្តាករណាមុទិតាពីព្រោះសត្វលោកយើងយើងជួយបានជួយជួយមិនបានវាជារឿងដែលប្រព្រឹត្តទៅតាមកម្មតែព្រះពុទ្ធអង្គក៏ព្រះអង្គស្រោចស្រង់សត្វលោកតាមនឹងដោយប្របាទសុពពុទ្ធអីចឹងទៅមិនតែព្រះពុទ្ធអង្គណាបត្រីបង្កើត រាហុលមេតាចៅបង្កើតព្រះរាហុលអីអីហ្នឹងណាប៉ុន្តែចូលទៅដល់កម្រិតថាសត្វលោកប្រព្រឹត្តទៅតាមកម្មអញ្ចឹងនៅក្នុងអំណាចកម្មហ្នឹងអញ្ចឹងទៅហ្នឹងឯងហ្នឹងគឺហួសវិស័យដែលថានឹងត្រូវជួយហ្នឹងហើយជួយបានជួយណាមេត្តាករណាមុទិតាហ្នឹងមួយផ្នែកតែឧបេក្ខាមួយផ្នែក ហ្នឹងគឺជាមហាប្រតិជាសពរបស់ប្រខៃណាស្របហើយតែពុទ្ធបរិស័ទយើងក៏អប់រំតាមហ្នឹងដើម្បី កំចាត់បងបដិខៈនេះការថ្នាំងថ្នាក់ទៅជាមួយញាតិមិត្តសន្តានបងប្អូនអីអីដែលប្រព្រឹត្តទៅតាមកម្មហ្នឹងហ្នឹងឯងវាមានធัวបដិបៈអញ្ចឹងណាហ្នឹងឯង មេត្តាកំចាត់បងនៅការព្យាបាទទៅករណាកំចាត់បងនៅការបៀតបៀនទៅមុទិតាកំចាត់បងនៅអរតិឬក៏ការចំណែនឈ្នានេះអ៊ីសារិស្យាហ្នឹងហើយដល់មកពេកខែកំចាត់បងនៅ បដិខៈហ្នឹងរាគៈបដិខៈហ្នឹងកណ្ដាលហ្នឹងហើយជាពិសេសអាបដិខៈណាំងថ្នាក់ញាតិមិត្តសន្តានបងប្អូន ដែលប្រព្រឹត្តទៅតាមកម្មហ្នឹងយើងខ្វះឧបេក្ខាហ្នឹងវាត្រូវម្ទេសម្ទេងកើតទុកខ្សោបខ្សៅអីទៅតាមហ្នឹងហើយហ្នឹងហើយហើយឧបេក្ខាមួយទៀតគឺវិបស្សនាគេថាវិបស្សនូបេក្ខាអានេះវាត្រូវឧបេក្ខា ជាមួយនឹងអវិជាតោមនោះហ្នឹងឲ្យត្រូវកន្តាលគឺថាមិនចាប់យកដោយឆន្ទរាគៈតែក៏មិនតោមនោះមិនបទុះតោះបានការសិក្សា អំពីសភាវៈលោកហ្នឹងអប់រំព្រមយានទៅកាន់ត្រៃនីហ្នឹងវាត្រូវមានឧបេក្ខាពីរហ្នឹងក្នុងជីវិតយើងហ្នឹងគណៈអញ្ចឹងរឿងដូចថាអ្នកដតី មិនពេញចិត្តអីហ្នឹងវាមានអញ្ចឹងយើងចេះតែទៅកើតទុកនោះមនុស្សច្រើនតែណាកើតទុកគ្រាន់តែឮថាគេអត់ពេញចិត្តហ្នឹងអាចថាជាគ្នាគេអញ្ចឹងទៅចាត់ទុករហូតដល់ជាសត្រូវនឹងគ្នាអីអីអញ្ចឹងទៅទៀតហ្នឹងហើយអឺអ្នកណាស្អប់ខ្លួនឯងអីចឹងទៅណាហ្នឹងហើយតែកើតទុកអា កើតຕົកត្រូវតទុះត្រូវតោះប្រឆាំងអីអីរឿងកើតຕົកហ្នឹងហើយប៉ុន្តែពុទ្ធបរិស័ទយើង ត្រូវយល់អំពីសភាវៈពិតហ្នឹងហើយដែលជា ចំណុចតែមួយដោះស្រាយគ្រប់បញ្ហាទាំងអស់នេះយើងចូលទៅដល់បរមត្តធัวក្នុងអ្នករតីហ្នឹងគឺចិត្តយើងស្ងប់តិចទៅហ្មងចឹង ហ្នឹងហើយគឺបានដីថាយើងយើងទទួលស្គាល់ការពិតហ្នឹងយើងឲ្យការពិតត្រឹមត្រូវហ្នឹងគឺថាត្រឹមត្រូវត្រឹមត្រូវហ្មងណាហ្នឹងឯងបញ្ញាយើងហ្នឹងវិនិច្ឆ័យឲ្យការពិតហ្នឹងគឺត្រឹមត្រូវណាយើងចោះចូលជាមួយការពិតហ្នឹងហើយបើយើងចោះចូលជាមួយការពិតហើយបានអីកើតទុកបានអីតោះទៀតវាមានតែប្រឆាំងមួយតណ្ហារបស់យើងហ្នឹងឯងការពិតវាមាន គ្រប់រឿងទាំងអស់ហ្នឹងយើងដឹងអ្វីអ្វីដែលកើតត្រឹមត្រូវត្រឹមត្រូវបរមត្តធัวហ្នឹងយើងចេះតែរំលឹកថាពុទ្ធអង្គក៏សិក្សាការពិតហ្នឹងព្រះបច្ចេកពុទ្ធព្រះអគ្គសាវកព្រះអរិយទាំងអស់ហ្នឹងដូច្នេះរឿងអីដែលយើងត្រូវទៅបទុះទៅតោះជាមួយការពិតហ្នឹងគ្រាន់តែថាយើងវាមិនងាយមានញៀនហ្នឹងដើម្បីទទួល ការពិតហ្នឹងឲ្យសុខចិត្តហ្នឹងត្រូវដាប់ពធัวទទួលយកពធัวជាឧបការៈដល់ក្រៃលែងនឹងអប់រំការពិចារណាអប់រំសតិប្បដ្ឋានចម្រើនញាតនឹងធ្វើឲ្យ មានញាតនឹងមកទទួលដឹងថាគ្រប់រឿងទាំងអស់គឺជាការពិតឲ្យយើងសុខចិត្តគឺសម្រាប់លទ្ធផលគឺខ្លួនយើងសុខចិត្តនឹងមិនមែនគ្រាន់តែយើងថាពិតពិតពិតអីចឹងទៅអឺ អាហ្នឹងវាធัวថាទេតែផលសម្រាប់គឺរឿងខ្លួនយើងអត់កុហកខ្លួនឯងបានទេអត់បន្លំបានទេសោកចិត្តគឺសោកតែមិនសោកគឺបានន័យថាយើងមិនតន់ចូលទៅយល់ដឹងដល់ការពិតគ្រប់រឿងទាំងអស់ហ្នឹងហើយបើយើងមិនមិនយល់ដឹងការពិតទេយើងទៅដោះស្រាយរឿងនោះមួយថាយើងត្រូវដោះស្រាយថាចំណែនណែននឹងគេហ្នឹងគេធ្វើអញ្ចឹងអញ្ចឹងវាដូចថា ក្រាន់បើជាងយើងអីអីទៅមានអីបានអីលើសយើងអីចឹងទៅទោះជាយើងទៅដោះបានមករឿងហ្នឹងគឺវាដូចតែតបៅមហារីចឹងវាអត់ជាទេវាចិត្តតែមានរឿងឲ្យយើងកើតទុករឿងខ្វល់ណារបៀបតែអញ្ចឹងអញ្ចឹងក្រៃលែងចឹងនឹងទៅទៀតឃើញណាយើងទៅសង្ឃឹមអីថាដោះស្រាយមករឿងនឹងបានដូច្នេះមានតែយើងមកយល់ដឹងថា គ្រប់រឿងទាំងអស់ហ្នឹងរឿងដែលបានចូលមកដល់ជីវិតយើងហើយក៏ដូចជារឿងអីដែលមិនទាន់កើតចឹងតែកើតមកគឺយើងយល់ដឹងថាសិតទៅជាការពិតក្នុងរឿងការពិតដោយបរមត្តទេមិនមែនយើងលំអៀងទៅរោគបកុលអ្នកធ្វើអីខុសហើយក៏ថាត្រឹមត្រូវអីដែរមិនមែនទេមិនមែនរឿងនឹកទេរឿងត្រឹមត្រូវហេតុផលដោយបរមត្តហ្នឹងឯងគ្រប់រឿងទាំងអស់គឺស្មើគ្នាដោយហេតុផលហ្នឹង ហ្នឹងឯងមានបច្ច័យកើតឡើងកើតហើយវាប្រែប្រួលទៅតែប៉ុណ្ណឹងហ្នឹងឯងអញ្ចឹងរឿងយើងវិន័យញាតមិត្តសន្តានបងប្អូនក្តីធ្លាប់រាប់អានអីក៏ដូចថាបែកចិត្តអីយ៉ាងណាអីចឹងណារឿងមិនចំពោះតភេយាស្វាមីទេឬញាតមិត្ត សណ្ដានបងប្អូនពួកក្រុមគណៈអីហ្នឹងក៏ដែរហ្នឹងគឺសិតតែនាំឲ្យយើងកើតទុកទោមនោះហើយមិនគេចោលយើងណាមិនគេឈប់ស្រឡាញ់យើងមិនគេឈប់រាប់អានយើងអីអីចឹងសិតតែរឿងឲ្យកើតទុកហើយហើយយើងទៅដោះស្រាយរឿងដូចតែរឿងដតីតីអញ្ចឹងដោះបានមួយរឿងដូចថាយើង តស៊ូតវ៉ាអីយ៉ាងណាគាត់ថាដោះបានមួយរឿងហ្នឹងក៏វាមិនចេះអស់រឿងអញ្ចឹងណាដូច្នេះយើងមកវឹកខាត់អប់រំចម្រើនបញ្ញាញាណនេះឲ្យយល់ដឹងថាគ្រប់រឿងទាំងអស់វាមានការពិត សម្រាប់ឲ្យយើងសក់ចិត្តគឺថាក្រេបយកសច្ចៈរស់តែប៉ុណ្ណឹងបានគ្រប់រឿងទាំងអស់សិតតែមានការពិតសម្រាប់ឲ្យយើងសក់ចិត្ត រឿងអីក៏មានសច្ចៈរស់សម្រាប់ឲ្យយើងសុខស្ងប់រឿងអីរឿងអីគឺថាមានតែឆ្ងាញ់ទាំងអស់ឆ្ងាញ់ដោយសច្ចៈរស់ហ្នឹងអញ្ចឹងដោះស្រាយបានគ្រប់រឿងត្រង់ឲ្យមិន មិនកើតទុកមិនតោមនោះមិនបន្ទុះតោះគឺដោះស្រាយបានគ្រប់រឿងហើយមិនមែនគ្រាន់តែដោះស្រាយហីទៅដូចយើងដោះស្រាយរឿងខាងក្រៅអីអីយ៉ាងអីណាអានេះគឺជាការបញ្ញាភាវនាទៀតចម្រើនញាណពីលោកយៈទៅដល់លោកកតរៈទៀត ដោះស្រាយរឿងហ្នឹងមែនប៉ុន្តែជាការអប់រំញាណណាចាអប់រំញាណពីលោកយៈទៅដល់លោកកតរៈទៀតហ្នឹងជាការរំលឹករឿយរឿយហ្នឹងចាហើយពុទ្ធបរិស័ទយើងបានដូចថាមាន ទីពឹងស្ដាប់ពធัวទៅថាពធัวមានទីពឹងសម្រាប់យើងដោះស្រាយរឿងរ៉ាវដែលនាំឲ្យយើងកើតទុករឿងអីរឿងអីទាំងអស់ហ្នឹងចឹងហ្នឹង យើងបានក្តីសុខទៅតាមហ្នឹងហើយនៅក្នុងជាដកនេះក៏ជាចំណែកមួយដែលយើងត្រូវមកដឹងគុណហ្នឹងឯងប្រកាសថាព្រះរាជាហ្នឹងចាប់ផ្ដើមអាបាសកមេណាហ្នឹងឯងតទៅហ្នឹងអាបាសកហ្នឹងអន្តរាយហ្នឹងអាបាសកមេ យើងអន្តរាយហ្នឹងហ្នឹងឯងវាតកតងទៅនឹងរឿងរ៉ាវក្នុងព្រៃហ្នឹងហ្នឹងឯងត្រូវបាត់បង់ជីវិតហ្នឹងឯងពីគេថាហ្នឹងខ្ញុំណាមើលឲ្យចាំដែរហ្នឹងឯងចាប់តាំងពីរឿង អាបាសុមេហ្នឹងមកព្រោះណាអាបាសុមេ យុទ្ធៈបរាជិតាសៈឯកាសៈកត្វាវិវនៈសមេខោរេបសារយិកិច្ឆកតសបានឹងតេនុទ្ធតារੰទុក្ខសម្បរេតោអេតសកិច្ឆេនិធានុបតោ វេយសេណោវិសយៈជីវលោកេ លាភិរហោតាតៈតិរិតិវាឆោទេថាសៈភោគំយៈចិតញ្ចៈយ៉ាញ៉ាំតេណាហ្នឹងឯងតែមានការចាញ់ចង្គ្រាមយុទ្ធៈបរាជិតាសៈហ្នឹងវាវាមានអន្តរាយហើយអបាសុមេយុទ្ធៈបរាជិតាសៈឯកាសៈកត្វាកត្វានេះគឺជាអំពើរបស់ព្រះ របស់បរមពុរិស័ទហ្នឹងក្នុងមួយរឿងដែលបានជួយហ្នឹងគឺព្រះជាសម្ដែងកាត់ថ្វាហ្នឹងហ្នឹងឯងហើយត្រង់ឯកាសៈវិវិនសមង្ខូរេហ្នឹងគឺរាជាព្រះអង្គមួយអង្គឯងនៅក្នុងព្រៃដល់ដល់ពន្លឹកណាដែលវាមានភាពដែល គួរឲ្យភ័យខ្លាចណាកូរ៉េហ្នឹងវិវិនស្មេហ្នឹងនៅក្នុងព្រៃឯកាសៈមួយអង្គឯងហ្នឹងអញ្ចឹងពាក្យថាកាត់ថ្វាមួយហ្នឹងគឺសំដៅយកអំពើដែលបានធ្វើហើយរបស់ព្រះឥសីតបោះនេះហ្នឹងហ្នឹងយើងអានបល័យហ្នឹងទៅគេថាចាប់យកពាក្យកាត់ថ្វាហ្នឹងមួយទៅអញ្ចឹងបានក្នុងដីដកលោកប្រែតបើកពុកម្ចោអីអីដើម្បីបញ្យលពាក្យកាត់ថ្វាហ្នឹង នឹងឯងអត់មានបល័យថាអីអីវានៅក្នុងន័យសេចក្តីណាពាក្យកាត់ខ្វាហ្នឹងអញ្ចឹងបល័យមកសន្ធឹកហ្នឹងគឺរឿងបរិជាទេនៅជាអាបាសុមេយុទ្ធៈបរាជិតាសៈហ្នឹងគឺរឿងបរិជាឯកាសៈវិវិនស្សមេខោរេហ្នឹងរឿងបរិជា ហ្នឹងឯងអញ្ចឹងកាត់ថ្វាហ្នឹងគឺថាបញ្ជាក់ទៅលើអំពើដែលព្រះបរមពុរិស័ទបានធ្វើហ្នឹងតាមដូចដែលបរិជា បានរៀបរាប់សម្រាយពីខាងដើមហើយនោះហ្នឹងគ្រាន់តែបញ្ជាក់កាត់ថ្វាមួយហ្នឹងអញ្ចឹងគឺការដែលបានធ្វើឲ្យព្រះអង្គរស់នៅក្នុងលោកនឹងហើយស្ថិតនៅក្នុងកណ្ដាប់ដៃរបស់មច្ចរាជណាគេថាវេយសិណោវិសយជីវលោកេណា ជីវលោកគេថាព្រះអង្គមានជីវិតនៅក្នុងមនុស្សលោកហ្នឹងណាហើយគឺវាស្ថិតនៅក្នុងវិស័យនៃវេយាសេណោហ្នឹងគឺជាឈ្មោះនៃយមយមរាជយមលោកជាឈ្មោះនៃមច្ចរាជហ្នឹងវេយាសេណោណាវិសយៈហ្នឹងគឺថាវិស័យហ្នឹងក៏បល័យថាវិក៏យើងវិទៅតាមហ្នឹងដែរថាវិស័យនៃយមរាជហ្នឹងឯង ហ្នឹងគឺក្នុងន័យហ្នឹងតែតែសំដែងនៅក្នុងរឿងបរិជានឹងឯងទាំងអស់ហ្នឹងប៉ុណ្ណាហើយបានរួចរស់មកហ្នឹងណាប៉ុណ្ណាតេនៈហើយនឹងណាអត្តតារឹងតេនុតេនុធៈតារឹងណាតេនុ ធតារឹងណាតេនៈហើយនឹងឧត្តតារឹងហ្នឹងគឺបានន័យថាបានឡើងបានឡើងរួចមកពីអន្លងគ្រោះថ្នាក់ហ្នឹងមានអណ្ដូងអីអីនោះឯងណាតេនៈអុទ្ធតារឹងហ្នឹងឡើងមកណាតឡើងមកពីចណ្ដូងនោះណាបានសន្ធិទៅទៅជាតេនុធតារឹងហ្នឹងហើយ សារៀបរាប់ទីព្រះអង្គហ្នឹងត្រង់ទុក្ខសម្បរេ តោអីហ្នឹងគឺថាត្រូវសេចក្តីទុក្ខគ្រប សង្កត់អីអីហ្នឹងមកគាថាហ្នឹងគឺមានតែកាត់ថ្វាមួយទេដែលសម្ដែងបញ្ជាក់អំពីគុណរបស់ព្រះ បរមពុរិស័ទហ្នឹងមានតែពាក្យកាត់ថ្វាមួយទេណាក្រៅពីហ្នឹងគឺព្រះអង្គរៀបរាប់អំពីរឿងរបស់ព្រះអង្គហ្នឹងហ្នឹងឯងទាំង ចាញ់ចង្គ្រាមដល់នៅសេចក្តីអន្តរាយចូលទៅក្នុងព្រៃមួយអង្គឯងទាំងអស់ហ្នឹងហើយដល់ទៅជីវិតរបស់ព្រះអង្គហ្នឹងវាត្រូវនៅក្នុងអំណាចនៃសេចក្តីស្លាប់ហ្នឹងឯងណាគឺបានន័យថាវា វាត្រូវវិនិច្ឆ័យអាជីវលោកគេនេះជីវិតដែលព្រះអង្គជាតរាជាហ្នឹងវាត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃវិស័យរបស់វេយាសេណោហ្នឹងណាវេយាសេណោវិសយៈហ្នឹងហ្នឹងឯងហ្នឹងជារឿងរបស់ព្រះអង្គហ្នឹងឯងដែលស្ថិតនៅក្នុងអំណាចនៃមជ្ឈរាជហ្នឹងស្ថិតនៅក្នុង ណ្ដាប់ដៃហ្នឹងណាហ្នឹងឯងអឺហើយណារំលងអានេះបាសារិយិកិច្ឆកតសបានឹងហ្នឹងអឺអានេះអានេះជាជា ជាគុណតែជាគុណរបស់ព្រះបរមពុរិស័ទខ្ញុំណារំលងកន្លែងហ្នឹងណាបាសារយិណាបាសារយិកិច្ឆកតាសបានឹងណាហ្នឹងឯងហ្នឹងគឺជាគុណរបស់ព្រះបរមពុរិស័ទណាបាសារយិហ្នឹងគឺបាសារយិវាត្រូវបូកនឹងបានឹងចឹងហ្នឹងឯងគឺថាលាដៃលាដៃភាសារិយិហ្នឹងលាដៃលូកដៃចូលទៅក្នុងអណ្ដូងហ្នឹង ដោយក្តី ទុកលំបាកក្នុងការដែលទាញពរាជាពីអណ្ដូងមកហ្នឹងនៅអង្គើដែលបានធ្វើហ្នឹងនៅក្នុងគុណបូករួម ជាមួយនឹងកាត់ថ្វាដែលព្រះតបោះបានបំពេញធ្វើហ្នឹងណាហ្នឹងឯងបាសារិយិបាសារិយិហ្នឹងលាដៃបូកនឹងប៉ាហ្នឹងដៃហ្នឹងបាសារិយិហើយកិច្ចឆៈ កតាសៈហ្នឹងគឺមានការប្រព្រឹត្តទៅដោយសេចក្តីលំបាកកិច្ឆៈវាលំបាកហ្នឹងឯងកិច្ឆៈកតាសៈបាហ្នឹងបានតេនុត្តរង្គទុក្ខសម្បរេតោហ្នឹងហ្នឹងហើយបានបន្តសេចក្តីមកនៅក្នុងរឿងរ៉ាវដែលរៀបរាប់អំពីរាជាហ្នឹងហ្នឹងឯងអំពី អំពើដែលកម្រដែលព្រះតបោះបានធ្វើហ្នឹងមានពាក្យកិច្ចឆេនអ្នកមួយទៀតហ្នឹងហ្នឹងឯងប៉ុន្តែហ្នឹងឯងអេតាសៈកិច្ចឆេនអ្នកណាអេអេតាសៈកិច្ចឆេនអ្នកណាអិធានុបតតោអិធាអិធាអនុបតតោហ្នឹងគេថាបាន មកដល់ទីនេះណាហ្នឹងឯងដោយកិច្ចឆេនអ្នកណាកិច្ចឆេនអ្នកហ្នឹងគឺដោយអង្គើដល់ដល់លំបាកលំបិនដែលព្រះតបោះបានធ្វើហ្នឹងណាអេតាសៈកិច្ចឆេនអ្នកវិធានបតតោហ្នឹងអញ្ចឹងយើងដែលមានជីវិតណាបានរួចអំពី សេចក្តីស្លាប់នឹងមកដែលជីវិតនឹងវាត្រូវនៅក្នុងអំណាចនៃសេចក្តីស្លាប់នឹងណាវិយាសេនាវិសយៈជីវលោកេហ្នឹងអញ្ចឹងរៀបរាប់ប៉ុណ្ណឹង ទៅបានប្រកាសគុណនៃព្រះតបហ្នឹងគឺត្រង់ថាលេភា រហោណាហ្នឹងឯងលេភេរហោអរហោអរហោប្រែតែគូណាហ្នឹងឯងលេភេរហោហ្នឹងគឺថាគូដល់លេបណាគូដល់លេបណាតាតៈណាមនីបតតបោះនេះណាតេវីតេវាឆោហ្នឹងព្រះព្រះតបោះដែលតនាមតេវីតេវាឆោហ្នឹងលេភេរហោហ្នឹងគឺថាគូគូ គួរដល់លេបក៏ណាហ្នឹងឯងគួរហ្នឹងដូចយើងសោតនៅក្នុងថាអាវណាយោប៉ាវណាយោតែកណាយោអីអីចឹងនៅ ក្នុងគុណរបស់ព្រះសង្ឃហ្នឹងគួរទទួលនៅចតុបច្ច័យហ្នឹងហ្នឹងឯងនេះគឺព្រះជាប្រកាសព្រះតបហ្នឹងគឺគួក៏ណាតែពាក្យថាគួមួយម៉ាត់ហ្នឹងគឺថាជាពាក្យពិសេសហើយក្នុងការប្រកាសគុណហ្នឹងលេភារហោ តាតៈតេវិតេវច្ឆោហ្នឹងតែគូហើយបានតេថាសៈភោគាំងហ្នឹងក៏នៅក្នុងដែលថាកបីបីប្រកេនហ្នឹងកបីប្រកេនកបីបុជាទៅដោយភោគត្រប់អីទាំងឡាយផ្សេងផ្សេងហ្នឹងហើយបញ្ជាក់ត្រង់ថាយៈចិតัญចៈ យ៉ាញ៉ាំតិហ្នឹងគឺយ៉ាញហ្នឹងគឺថាក៏គួបូជាហ្នឹងហ្នឹងហើយយៈជីតញ្ចៈហ្នឹងគឺថាគួបូជាណាហ្នឹងហើយដោយយ៉ាញយ៉ាញញ៉ាំតិហ្នឹងគេថាយ៉ាញហ្នឹងគឺថាគួបូជាដល់ព្រះតបស់ហ្នឹងអញ្ចឹងគឺសិតតែជាការដែលប្រកាសដែលថាអ្វីដែលត្រូវធ្វើដល់ព្រះតបស់ហ្នឹងកលាស់គាថាហ្នឹងអញ្ចឹង នៅក្នុងទីគាថាហ្នឹងក៏គ្រាន់តែជាការបញ្ជាក់ដោយសម្រាយដែលព្រះរាជាបានប្រកាសហើយនៅក្នុងគុណោបការៈគុណហ្នឹងអញ្ចឹងនៅក្នុងសេចក្តីនេះយើងគ្រាន់តែរំលឹកទៅតាមរឿងរ៉ាវនៃពជាដកត្រង់ដែលថាគុណមានដែលយើងដឹងហើយ មេត្តាបិតាអីគុណបរតនត្រ័យគុណគ្រូបាអាចារ្យគុណអ្នកមានគុណអីទាំងអស់ហ្នឹង គុណហើយប៉ុន្តែយើងត្រូវមកនឹករលឹកឃើញគុណបនហ្នឹងឯងនឹករលឹកឃើញគុណខ្លួនយើងដែលអាចជួយ ខ្លួនយើងបានហ្នឹងត្រូវមកមកនឹករលឹកកន្លែងហ្នឹងផងចឹងហ្នឹងណា ហ្នឹងឯងដូចថាយើងមានជីវិតរស់នៅសប្ថ្ងៃហ្នឹងហ្នឹងឯងយើងមានជីវិតរស់នៅសប្ថ្ងៃណាដោយសារជីវិតរបស់យើងហ្នឹងយើងមានបនយើងបានធ្វើមកហ្នឹងណាយើងមានសេចក្តីសុខរបស់យើងហ្នឹងអាហ្នឹងសិតតែត្រូវឲ្យយើងរលឹកដើម្បីឲ្យកម្លាំងចិត្តខ្លួនយើងព្រោះក្នុងដំណើរផ្លូវនេះយើង ខ្វះកម្លាំងចិត្តយើងដើរទៅមិនរួចទេអញ្ចឹងយើងត្រូវមកនឹករលឹកថាអ្វីដែលយើងមានហ្នឹងរាប់ចាប់តាំងពីមានជីវិតបាននៅរស់នេះទៅហើយសម័យសពថ្ងៃហ្នឹងយើងកាន់តែនឹកច្បាស់លាស់ហើយអ្នករតីបាត់បង់ជីវិតទៅហ្នឹងឯងសម្បើមហ្នឹងឯងមានអ្នកក្រអ្នកតូចអ្នកធំអីហ្នឹងហើយយើងបាននៅរស់ហ្នឹងហើយបាននៅស្ដាប់គ្នាហ្នឹងបាននៅរស់ហ្នឹងយើង រាប់តាំងពីដែលមានជីវិតនឹងប៉ុណ្ណឹងមកធ្វើឲ្យយើងស្កប់ស្កល់ជាមួយនឹងរបស់ដែលយើងមានហ្នឹងល្មមជាមួយនឹងប៉ុណ្ណឹងយើងមិនលះហេមលះហាមទះសាខ្វាកតរោគអីទៀតទេហើយជាមួយគ្នានឹងអ្នកដតីហ្នឹងដើម្បីឲ្យយើងគិតទៅបានតែក្តីសុខស្ងប់ក្នុងចិត្តកុំឲ្យចំណែនកុំឲ្យបណ្ណាំងប្រជែងកើតទុកមិនសុខចិត្តជាមួយអ្នកដតីបើតើយើងគិតចំណុចសេចក្តីទុករបស់ អ្នកដតីហ្នឹងតែគិតថាគ្រប់គ្នាដែលដែលនៅ ក្នុងក្នុងโลกហ្នឹងគឺជាអ្នកមានវត្តដាក់រៀងរៀងខ្លួនរៀងរៀងព្រះអង្គហ្នឹងគឺនៅមានកសែនៃវត្តដាក់វានៅ មានតណ្ហាហ្នឹងឯងទាំងយើងទាំងអ្នកដតីត្រូវការអីប្រាថ្នាអីខ្វះខាតជានិច្ចហ្នឹងយើងចាប់យកសេចក្តីទុករបស់សត្វលោកហ្នឹងវាអត់មាននរណាបាន អីពីលោកនេះទេ ប៉ុន្តែវាមានតណ្ហាដែលប្រកាន់ថាវ័យវ័យជារបស់ខ្លួនឯងហ្នឹងអាតណ្ហាហ្នឹងវាជាហេតុនៃសេចក្តីទុក្ខដែលរួចផុតចាកទុកជាព្រះអរិយជាព្រះអរហន្តតលតែអស់តណ្ហាប្រគល់អ្វីអ្វីឲ្យលោកនេះដោយបញ្ញាហ្នឹងបានរួចផុតចាកទុកហើយសត្វលោកនៅក្នុងសេចក្តីទុកហ្នឹងយើងយើងកុំទៅចាប់ត្រង់ឲ្យថានរណាមានអីនរណាបានអីវាអត់ដោយបរមត្តវាអត់មាននរណា ជាម្ចាស់អ្វីអ្វីវាអត់មានអ្វីជាកម្មសិទ្ធិទេនៅក្នុងโลกនោះវាជារបស់ក្នុងโลกនេះទេយើងយើងកុំទៅមើលដោយដោយឆោតល្ងងនាំឲ្យចំណែននាំឲ្យកើតទុកយើងមើលទៅឃើញសត្វលោកជាអ្នកមានសេចក្តីទុកកំពុងតែត្រូវការប្រាថ្នាអន្ទះអន្ទែងប្រាថ្នាលៀបប្រាថ្នាយោគេឈ្មោះសេចក្តីសរសើរប្រាថ្នាបរិស័ទប្រាថ្នាអ្នករាប់អានអីអីហ្នឹងយើងមើលឃើញសេចក្តីទុករបស់សត្វលោកយើងមើលឃើញអញ្ចឹងណា ហ្នឹងហើយដល់យើងមើលឃើញអញ្ចឹងទៅវាវាស្ងប់រងាប់ចិត្តហើយបើឃើញសិតតអ្នកមានទុកអញ្ចឹងយើងមកចម្រើនមេត្តាករណា មេត្តាករណាទាំងមេត្តាករណាចំពោះខ្លួនយើងមេត្តាករណាជាមួយនឹងសពសត្វទាំងអស់ទៅ ចិត្តវាស្ងប់ទៅជាអីអញ្ចឹងជាបាតនៃវិបស្សនាទៅទៀតនឹងគឺថាក្រន់តែយើងដូរអាការគិតខុសហ្នឹង មកជាការគិតត្រូវប៉ុណ្ណឹងប៉ុន្តែយើងមានដើមទុនគឺសទ្ធាក្នុងពធណាបានយើងអាចដូរគំនិតនឹងបានណាគំនិតគិតឲ្យកើតទុកនឹងមកជាគំនិតគិតឲ្យបានសុខវិញចំណេញសម្បើមណាតែយើងចេះគិតឲ្យបានសុខហ្នឹងណាហ្នឹងហើយអញ្ចឹងគឺថាជាមួយនឹងរឿងដែលយើងកើតទុកខ្វាយខ្វល់ហ្នឹងណាម្យ៉ាងគឺមានបញ្ញត្តិមកជាអារម្មណ៍គឺថាសេចក្តីទុករបស់សត្វមកជាអារម្មណ៍ហ្នឹងយើងមានករណា ហើយនឹងមានកម្មរបស់សត្វមកជាអារម្មណ៍យើងមានឧបេក្ខាអានឹងចំណុចចំណុចប្រមូលសរុបមកណាហ្នឹងហើយឲ្យឃើញសត្វលោកមានទុកគ្រប់គ្នាកំពុងតែទះសាកំពុងតែត្រូវការកំពុងតែប្រាថ្នាកំពុងតែខ្វះខាតយើងមើលទៅឲ្យឃើញអញ្ចឹងគ្រប់គ្នាចង់បានចង់បានអ្វីអ្វីក្នុងលោករួចទៅ មានទុកមានទោសមានភ័យយើងមកប្រជុំត្រង់សត្វលោកមានទុកដើម្បីឲ្យយើងចម្រើនករណាទាំងខ្លួនយើងក៏នៅក្នុងអន្លង់នៃសេចក្តីទុក្ខ មិនតែគ្រាន់បើជាងអ្នកអតីអីចឹងករណាទាំងខ្លួនយើងករណាទាំងអ្នកអតីហើយសត្វលោកប្រព្រឹត្តទៅតាមកម្មឲ្យទៅដល់កម្មហ្នឹងចឹងយើងមានឧបេក្ខាមួយទៀតគ្រប់រឿងទាំងអស់យើងអប់រំបញ្ញាយ៉ាងម៉េចចូលឲ្យដល់បរមត្តធម៌ហើយបានយើងសុខចិត្តជាមួយនឹងការពិតគ្រប់រឿងទាំងអស់នឹងសម្រាប់ដែលពុទ្ធបរិស័ទយើងរស់នៅមានសេចក្តីសុខ មានជោគជ័យទៅចាស់ទៅចង់ក្នុងជីវិតហ្នឹងមិនមែនត្រង់តែថា យើងបានអីអស្ចារ្យពិសេសខ្លាំងណាស់ណាអីទៅទេវាសំខាន់ត្រង់ឲ្យថា យើងមានសេចក្តីអត់ធន់ដោះស្រាយបញ្ហាអាក្រក់អាក្រក់សម្រាប់ជីវិតយើងនេះដែលថាអាក្រក់ហ្នឹងមកពីកិលេសរបស់យើងវាផ្សំនឹងរឿងណាវាមានកិលេសអ្នកដតីវាមានអកុសលវិបាក វាមានអាអាតោមនោះបទុះតោះហ្នឹងវាទៅជារឿងអាក្រក់រឿងអាក្រក់ហ្នឹងនិយាយជារឿងហ្នឹងម្យ៉ាងវាជារឿងកិលេសរបស់អ្នកអតីតធ្វើអីនិយាយអីដាក់លើយើងម្យ៉ាងរឿងអកុសលវិបាករបស់យើង ហើយវាតាកទួងនឹងអាការតោមនោះបទុះតោះទៅ ជាមួយនឹងរឿងហ្នឹងបានសរុបមកថារឿងអាក្រក់អញ្ចឹងហើយបើយើងមិនដោះស្រាយរឿងទាំងអស់ហ្នឹងឲ្យបានធូរស្រាលដោយសតិបញ្ញាដោយសេចក្តីអត់ធន់ដោយសេចក្តីជាយាមតាមរយៈនៃពធទេធ្វើម៉េចយើងមានជីវិតរស់នៅដើម្បីទទួលជោគជ័យនៃជីវិតឧទាហរណ៍ថាយើងក្រៅក្រោតឆៅឆៅទៅវាយទៅតបឬក៏ទៅសម្លាប់ ហ្នឹងហើយយើងត្រូវមានទោសហើយឬក៏ថាយើងអត់ធន់មិនបានទេត្រូវធ្វើអត្តឃាតសម្រាប់ខ្លួនអញ្ចឹងទៅយើងធ្វើម៉េចបាននៅរស់ទទួល អ្វីដែលជារឿងល្អដូច្នេះរឿងល្អជោគជ័យនៃជីវិត គឺយើងអត់ធន់បានណា ជាមួយគ្នានឹងរឿងទុកលំបាករឿងអាក្រក់ ដែលតាកតួងនឹងកិលេសរបស់យើងកិលេសអ្នករតីតាកតួងនឹងអកុសលវិបាកហ្នឹងយើងយើងដោះស្រាយបានដោយអំណាចនៃក្តីអត់ខន់ក្តីជាយាមសតិបញ្ញាយល់ដឹងពធហ្នឹងចឹងទៅយើងបានរួចអំពីរឿងអាក្រក់នឹងបានទៅយើងត្រូវទទួលរឿងល្អហើយអញ្ចឹងបានថារឿងជោគជ័យរឿងល្អសម្រាប់ជីវិតរបស់យើងហ្នឹងគឺយើងដោះស្រាយសេចក្តីទុក្ខ នៅក្នុងជីវិតនៅក្នុងโลกនឹងបានចឹងអញ្ចឹងរួចផុតចាកទុកទៅគឺជាសេចក្តីសុខរហូតដល់ទៅបរមសុខនឹងឯងចឹងសូមអនុមោទនា